ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដ៏សេចក្តីគោរពជ្រះថ្លាដល់គ្រូពោះមនុស្សសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដ៏សេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោករស្រីនិងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍9កើតខែស្រាប់ ឆ្នាំ ខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី6ខែសីហាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីពីសេចក្តីប្រកាសអឺជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិឬស្ដីមនុស្សសិទ្ធិមនុស្សអឺកម្មវិធីរបស់យើងយើងនឹងបានអឺ វិភាសាពីនេះពីនោះខ្លះមិនតន់ចុះក្នុងកិច្ចវិភាសាស៊ីជម្រៅទៅក្នុងមេតិកានៃសេចក្តីប្រកាសរបស់អង្គការសហជីវិតនៅឡើយទេដោយសារតែ ពាក់ព័ន្ធទៅក្នុងព្រឹត្តិការណ៍បច្ចុប្បន្នភាពនៃនយោបាយពិភពលោកយើងគឺក៏នយោបាយដែលពាក់ព័ន្ធទៅក្នុងភូមិសាស្ត្រនយោបាយនៃអាស៊ានអាស៊ីអាគ្នេយ៍អាស៊ីបូព៌ាអាស៊ីអាគ្នេយ៍យើងនឹងបានធ្វើកិច្ចប្រជុំអំពីអឺ សមាគមនៃប្រជាជាតិអាស៊ីអាស៊ីអាគ្នេយ៍បានដល់គេហៅកាត់ថា ASEAN ថ្ងៃនេះយើងនឹងជួបជាមួយនឹងវាគ្មិនរបស់យើង ចំនួន2អ្នកគុណចាស់វិរិយធម្មោហើយនៅបងលេខខាញ់តឹងមកចូលក្នុងវេទិការបស់យើងណាសូមស្វែងគុំនៅសូមចរន្តពបងលេខខាញ់តឹងសូមបាយអរគ្នាបាទស្វែងគុំបងគ្រូបាទបានពលោកលេខខាញ់តឹង ហ្នឹងហើយអឺយើងមិនបានណែនាំអីច្រើនឡើយនឹងចូលមកក្នុងកិច្ចភាសាយើងតែម្ដងអឺសូមឲ្យអត្ថិភាពទៅលើបងលីថាញ់តឹងដែលបានចាប់អារម្មណ៍ទៅក្នុងព្រឹត្តិការណ៍ទាំងឡាយដែល យើងឃើញថាពិភពលោកកំពុងមានបញ្ហាប្រែប្រួលច្រើនដែលពាក់ព័ន្ធទៅក្នុងកិច្ចអឺចូលក្នុងកិច្ចនយោបាយ នៅក្នុងតំបន់ហ្នឹងគឺថាមានការគម្រាមកំហែង បោះសម្ដីឬក៏រហូតដល់អាចប្រើនៅគ្រឿងអាវុធទំនើបទំនើបគម្រាមគ្នាទៅវិញទៅមករហូតដល់មានការចូលកិច្ចកិច្ចប្រជុំនៅក្នុងអាស៊ាន របស់យើង មានប្រទេស មហាអំណាចចូលរួមជាច្រើនដូចជាប្រទេសសហរដ្ឋអាមេរិកចិនហើយនិងប្រទេសរុស្ស៊ីបានចូលរួមដែរក្នុងនោះមានប្រទេសអាស៊ានយើងទាំង ទាំង10នោះមានប្រទេសខ្លះក៏អវត្តមានអត់បានចូលរួមប៉ុន្តែក្នុង ទីនេះសូមបកគោលទូរនទីឲ្យបង លីតឹងតឹងធ្វើកិច្ចស្វាគមន៍ក្នុងវេទិការបស់យើងតើបងលីតឹងតឹងមានការចាប់អារម្មណ៍ទៅក្នុងព្រឹត្តិការណ៍នយោបាយបច្ចុប្បន្នភាពយ៉ាងណាដែរបងសូមអញ្ជើញបាទគណៈជាបឋមថ្វាយគុំព្រះអង្គជាទីទាំងពីរអង្គជាទីសក្ការៈនិងប្រិយមិត្តទាំងអស់ដែល តែងតែយកចិត្តទុកដាក់តាមដានទៅលើកម្មវិធីរបស់យើងនេះផ្សាយផលជាងពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនេះជាទីរាប់អានអឺតាមពិតទៅអឺនយោបាយនៅ ក្នុង ពិភពលោកហ្នឹងវា មានការប្រែប្រួលហ្នឹងវាអាស្រ័យទៅលើអាស្ថានភាពបច្ចុប្បន្នហ្នឹងដោយសារ ទី1សង្គ្រាមនៅអ៊ុយក្រែនហ្នឹងហើយរុស្ស៊ីវាបានកើតឡើងប្រហែលជារយៈពេលវែងដែរហើយសឹងចូលចង់3ខែកន្លះមកហើយរឿងហ្នឹងវានៅតែចំហាយអាទស្សនភាពចំហាយអារឿងក្តៅកាហាយសង្គ្រាមហ្នឹងមកពីអឺរ៉ុបខាងកើតហ្នឹងផងហើយថែមទាំងដំណើរទស្សនកិច្ចដំណើរធ្វើទស្សនកិច្ចរបស់សភា ចនទៀបរបស់របស់សហរដ្ឋអាមេរិកហ្នឹងមកកាន់អាស៊ានទាំង6ប្រទេសហ្នឹងផងដែរទាំង6ប្រទេសហ្នឹងទៀតធ្វើឲ្យអាទស្សនវិជ្ជានយោបាយនៅ ក្នុងអាស៊ានតំបន់អាស៊ានហ្នឹងមានការប្រែប្រួលទៅតាមអាគោលការណ៍របស់សហរដ្ឋអាមេរិកដែលជាលោកស្រី Nancy Pelosi ហ្នឹងគាត់មកហ្នឹងវាធ្វើឲ្យ មានការប្រែប្រួលទៅតាមនឹងផងដែរ ហើយទី2ទី3ទៀតមានការមានកិច្ចប្រជុំមួយនៅកម្ពុជាផងដែរអញ្ចឹងទេអាទិដ្ឋភាពទាំង3ហ្នឹងវាធ្វើឲ្យ បច្ចុប្បន្នភាពដែលយើងមើលឃើញហ្នឹងមានការប្រែប្រួលទៅតាមគោលការណ៍នយោបាយនៃប្រទេសមួយមួយហ្នឹងជាពិសេសរុស្ស៊ីក៏បានចូលរួមក្នុងកិច្ចប្រជុំនៃអាស៊ានហ្នឹងនៃក្នុងប្រទេសកម្ពុជាផងដែរ ហើយវៀតអាមេរិកកាំងក៏មានចូលដែរហើយនឹងចិនក៏មានចូលរួមដែរក៏ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ប្រជុំហ្នឹងវាមាន ការមិនចោះសម្រងគ្នាតောင်းកន្លែងពេលប្រជុំរួចស្រេចអឺសេចក្តីថ្លែងការណ៍មានពេលប្រជុំរួចស្រេចពេលដែលយើងធ្វើការងារស្រស់ស្រូបអាហារថ្ងៃត្រង់ហ្នឹងគឺថាមានតំណាង ទូតយួនហ្នឹងតំណាងប្រទេសយួនរដ្ឋាភិបាលយួនហ្នឹង មានការមិនមិនស្របគំនិតគ្នាអ្វីនោះជាជាចាំបាច់យើងមិនមិនដឹង ថាមាន បញ្ហាស្អីនៅក្នុងកិច្ចកិច្ចប្រជុំនោះទេធ្វើឲ្យ រដ្ឋមន្ត្រីរបស់ប្រទេសចិនហ្នឹងដើរជីងពីអាអាពេលវេលាស្រស់ស្រូបអាហារនោះគាត់មិនចូលរួមជាមួយទេហើយពេលដែលប្រជុំនឹងទៀតសោតក៏មានការមិនសบายចិត្តមិនចង់ជួបមុខគ្នា រវាងអឺអឺអាមេរិកកាំងហើយជាមួយនឹង ចិនផងដែរមកអំពីយើងគិតថាវាជារឿងចំហាយនៃបញ្ហាអ្នកស្រី Nancy Pelosi ទៅប្រទេសទៅប្រទេសមិនមែនថាប្រទេសទេទៅតំបន់អាស៊ីហ្នឹងគឺទាំង6ប្រទេសហ្នឹងដែលធ្វើឲ្យចិនហ្នឹងមានការមិនសบายចិត្តក្នុងនាមចិនជាមហាអំណាចមួយដែរហើយបានឲ្យអនុសាសន៍ច្រើនទៅអាមេរិកកាំងថាបើសិនតែ មកកាន់តៃវ៉ាន់វាអាចមានបញ្ហាធ្វើឲ្យការបានចោះជាសទ្ធិសញ្ញាការសន្យាជាមួយគ្នាហ្នឹងគឺថារវាងចិននិងអាមេរិកកាំងហ្នឹងដែលបានចោះកសន្យាជាមួយគ្នា ថាចិនមិនលូកលន់ចូលនៅក្នុងផ្ទៃក្នុងរបស់អាមេរិកកាំងមិនលូកដៃចូលក្នុងផ្ទៃក្នុងរបស់ចិនហើយបានទទួលស្គាល់ថាជាគោលការណ៍ចិនតែមួយប៉ុន្តែពេលនេះ អាមេរិកកាំងបែរទៅជាធ្វើខុសសន្យាបញ្ជូនអ្នកតំណាងឲ្យសភាអាមេរិកកាំងចូលមកប្រទេសអឺតៃវ៉ាន់ហ្នឹងធ្វើឲ្យចិនហ្នឹងមិនសប្បាយចិត្តតកន្លែងហ្នឹងចំណុច3យ៉ាងដែលធំធំកើតឡើងនៅបច្ចុប្បន្នកាលថ្មីថ្មីនេះ ធ្វើឲ្យ ស្ថានភាពពិភពលោកនឹងវាសឹងតែប្រែប្រួលទាំងស្រុងតែម្ដង ហើយសំខាន់ទៀតនោះ គឺថាសង្គ្រាមនីមួយនីមួយដែលកើតឡើងតាំងពីសង្គ្រាមលោកលើកទី1រហូតដល់ទី2អឺមកនឹងគឺថាមិនដែលមានសង្គ្រាមនឹងកើតចេញពីអាស៊ីមុនទេវាភាកច្រើនមកពីខាងអឺរ៉ុបតែម្ដងក៏ប៉ុន្តែសង្គ្រាមលើកនេះវាចេញមកហាក់បីដូចជាសឹងតែចង់ចូលសង្គ្រាមលោកលើកទី3ហើយពេលនេះប៉ុន្តែវាមិនមែនសង្គ្រាមហ្នឹងចេញតែពីប្រទេសខាងអឺរ៉ុបតែប៉ុណ្ណោះទេ វាថែមទាំងមាន ការក្តៅពុះគញ្ជ្រោលនៅ ក្នុងតំបន់អាស៊ីយើងនឹងផងដែរជាពិសេសសឹងតែចង់คลายទៅជា សង្គ្រាមអាស៊ាននឹងទៀតផងអឺប៉ុន្តែយើងមើលឃើញថា បើតាមតែទស្សនៈរបស់ខ្ញុំហើយហើយចាក់ខុវិស័យដែលខ្ញុំមើលទៅបច្ចុប្បន្នការកើតឡើង ថ្មីថ្មីនេះដែលចិនគម្រាមកំហែងថា បើសិនណា Pelosi ចូលមកប្រទេស តំបន់អាស៊ីហ្នឹងហើយអាចទៅកាន់តៃវ៉ាន់បានចិននឹងបង្កសង្គ្រាមជាមួយអាមេរិកខ្ញុំថាវាមិនមិនមិនមិនដល់កម្រិតនឹងទេប៉ុន្តែនេះគ្រាន់តែជា ទស្សនៈមួយយើងមើលឃើញថាវាមិនអាចកើតសង្គ្រាមនឹងឡើងទេក៏ប៉ុន្តែអ្នកដែលឲ្យគំនិតឲ្យយោបល់របស់ចិនហ្នឹងអឺបានលើកយោបល់ឡើង ជាច្រើនចិនហ្នឹងគឺគឺគឺមិននឹងគេធ្វើការបច្ចុប្បន្នភាពស្អីមួយ ឬក៏បង្កើតនៅអ្វីមួយដែលដែលឲ្យពិភពលោកចាប់អារម្មណ៍ហ្នឹងគេតែងតែមានអាអ្នក advisor ពីក្រោយខ្នងគេដូចជាអ្នកទួសទេមួយចឹងចឹងណាគេនិយាយថាគេមានអ្នកទួសទេមួយទុកទៅហើយថាគេយកអ្នកហ្នឹងមកសួរសួរមិនសិនថាតើបើនិយាយនឹងមកហ្នឹងមានបញ្ហាស្អីខ្លះដល់ចិនអញ្ចឹងណាចិនគេមានការយកអាថាមន្ត្រីជំនាញគេមួយពីរមកមកទាស់ទៃរឿងអស់ហ្នឹង ប៉ុន្តែគេថាបើសិនតែឲ្យយេនឹងចូលតៃវ៉ាន់យេនឹងអាចកែប្រែ អាអាចំណងមិត្តភាពរបស់អឺរវាងចិននិងអាមេរិកកាំងវាអាចប្រែប្រួលទៅរបៀបស្ថានភាពផ្សេងអញ្ចឹងបានចិនហ្នឹងវាចេះតែប្រើវិធីទៅតាមអាគំនិតរបស់ពួកទោះទេមួយចំនួនណាដែលធ្វើឲ្យចិនហ្នឹងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយចំពោះអាមេរិកកាំងវិញគាត់បាននិយាយថា អឺសូមឲ្យចិនហ្នឹងកុំកុំមានការព្រួយបារម្ភអីធ្ងន់ធ្ងរដល់ថ្នាក់អឺគាត់តែឃើញមន្ត្រីអាមេរិកកាំងទៅប្រទេសតៃវ៉ាន់ហ្នឹងបែរទៅជាចិនហ្នឹងចង់បង្កសង្គ្រាមអីវាមិនមែនដល់ថ្នាក់ប៉ុណ្ណឹងទេអាហ្នឹងជាចំណុចមួយដែលខ្ញុំលើកឡើងយ៉ាងខ្លីសិននៅក្នុងបច្ចុប្បន្នភាពហ្នឹងគឺឃើញថាមាន ចំណុច3យ៉ាងធំធំ ដែលធ្វើឲ្យ ពិភពលោកហ្នឹងពូកញ្ជ្រោលឡើងនៅអាស្ថានភាពប្រែប្រួលនយោបាយក៏ដូចជាសេដ្ឋកិច្ចទាំងស្រុងហ្នឹងធ្វើឲ្យមនុស្សជាតិយើងរស់នៅក្នុងពិភពលោកហ្នឹងវាមានការលំបាកនិយាយថាចង់ ថាអតិជាអតិបរមាតែម្ដងលំបាកយ៉ាងខ្លាំងតែម្ដង នៅក្នុងពិភពលោកនឹងសឹងតែយើង ត្រួតត្រងនៅសេដ្ឋកិច្ចម្នាក់ម្នាក់នឹងសឹងតែអត់ចង់រួយប្លង់ជាពិសេសយើងមើលប្រទេសមួយចំនួន ដែលសេដ្ឋកិច្ចខ្សោយខ្សោយដូចជាស្រីលង្កាដូចជាអឺឡាវជាដើមហ្នឹងគឺសឹងតែប្រទេសទាំងអស់ហ្នឹងត្រូវតែមានការលំបាកយ៉ាងខ្លាំងហើយរដ្ឋាភិបាលដឹកនាំមួយចំនួនហ្នឹងទៅរត់រត់ចូលស្រុកទៀតផង នោះជា ចំណុចដែល កើតឡើងយ៉ាងក្តៅកពុកហ្នឹងក្នុងបច្ចុប្បន្នហ្នឹងគឺថាមាន ចំណុច3យ៉ាងដែលខ្ញុំលើកឡើងយ៉ាងខ្លីប៉ុណ្ណឹងសិនបងអូខេអរគុណទាំងបច្ចុប្បន្នភាពយើងឃើញថាមានភាពតាន តឹងដោយសារតែទស្សនកិច្ចរបស់អ្នកស្រី Polo Pansy Pansy ឯ Pelosi Pelosi តាមពិតអាមេរិកកាំងលោកបាន ប្រាប់ថាកុំធ្វើការ គេហៅថាកម្រិតខាងពេកពោះកម្រិតពេកវាអត់ទៅដល់ថ្នាក់ហ្នឹងទេហើយបើតាមការយល់ឃើញរបស់បងតឹងមានឃើញមាន3ចំណុចសំខាន់សំខាន់គួរឲ្យចាប់អារម្មណ៍ផងដែរប៉ុន្តែគុណចាស់มันបានមើលព័ត៌មានតាមមើលប្រហែលថ្ងៃហ្នឹងឃើញរវល់ច្រើននៃកិច្ចការងារវត្តអីកិច្ចការងារអីផ្ទាល់ខ្លួនហើយគុណចាស់មើលតាមការស្ដាប់របស់បងតឹងបកស្រាយមិញមាន ការចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍នេះយ៉ាងម៉េចដែរទេបាទ ថ្លែងគុំបងគ្រូខ្ញុំមកគុណាមួយរយៈនេះគឺថាខាងផ្នែកនយោបាយការបរទេសហើយនឹងតំណែងតំណងកិច្ចការបរទេសហ្នឹងយើងគ្រាន់តែបាន ដឹងត្រួសត្រាសរីរងណាចឹងបាទទេប៉ុន្តែគ្រាន់តែយល់ថាចេះទេយល់ថារឿងរ៉ាវវាកើតដូចធ្លាប់បាននិយាយភាសាមួយថា អ្នកប្រាជ្ញខាងប្រចាំប្រទេសហ្នឹងកាលដែលគេបង្កើតច្បាប់បង្កើតអីច្បាប់សិទ្ធិមនុស្សឆ្នាំ48រហូតមកដល់ច្បាប់សិទ្ធិជនជាតិដើមហើយនឹងកតិកាសញ្ញាផ្សេងផ្សេងហ្នឹងគេបានមានពាក្យស្លោកមួយ គេថាអឺមនុស្សដែលធ្វើអាក្រក់នៅលើ ពិភពលោកហ្នឹង វារឿងនៅលើពិភពលោកហ្នឹងវាអាក្រក់ទៅអាក្រក់ទៅមិនមែនដោយសារមនុស្សធ្វើអាក្រក់ហ្នឹងទេវាដោយសារមនុស្សដែលល្អហើយមានអំណាចមិនព្រមបបួលគ្នា ធ្វើអីសោះអញ្ចឹងហ៎ដល់តែអញ្ចឹងទៅ ពាក្យស្លោកអស់ហ្នឹងវាហាក់ដូចជានៅយូរទៅក្រុម អ្នកខាងប្រចាំប្រទេសតែគេស្រឡាញ់លទ្ធិប្រជាធិបតេយ្យមួយចំនួនគេមានការអាណិតអាសូរចំពោះប្រជាពលរដ្ឋមហាអំណាចអឺមេដឹកនាំប្រទេសនីមួយនីមួយអឺក្រុមប្រទេសដែលមិនខ្វល់អំពីរឿងសិទ្ធិសេរីភាពទៅគូអឺចេះតែធ្វើអញ្ចឹងទៅហើយប្រជាពលរដ្ឋស្រែកមិនស្រែកទៅប្រសិនបើ អ្នកដែលអាចមានលទ្ធភាពជួយ មកអន្តរាគមដល់មនុស្សជាតិទូទៅឥឡូវតួយ៉ាងយើងនិយាយអំពីច្បាប់សិទ្ធិមនុស្សហើយនឹងច្បាប់សិទ្ធិជនជាតិដើមនឹងជាដើមប្រសិនបើអន្តរជាតិតួយ៉ាងដោយអង្គការសហប្រជាជាតិហើយក្រមសហគមន៍អឺរ៉ុបឬមួយសហរដ្ឋអាមេរិកលោក មិនជួយជោគជួយចែវលោក មិនជួយ អន្តរាគមទេ ប្រជាពលរដ្ឋនៅតាមប្រទេសនានាតាមប្រទេសដែលមេដឹកនាំហ្នឹងគាត់មិនសូវជាគោរពច្បាប់ហើយយកអំណាចផ្ដាច់ការរបស់ខ្លួនគៀបសង្កត់ប្រជាពលរដ្ឋជាពលរដ្ឋអស់នោះគ្មានកន្លែងរើហ្មងអត់មានកន្លែងរើទេព្រោះហេតុនោះបានគេខំប្រឹងជួយរំដោះ ក្បាលម៉ាស៊ីនដែលតស៊ូរឿងសិទ្ធិសេរីភាពនឹងជាមួយក្រុមមេដឹកនាំមួយចំនួន ដែលវាមិនគោរពច្បាប់អឺហើយមិនព្រមដូចថាយល់ដឹងស្វែងយល់អំពីរឿងប្រជាប្រដ្ឋរបស់ខ្លួនណាទុកសោករបស់ប្រជាប្រដ្ឋខ្លួនហ្នឹងគិតអំពី តែបាក់ពួកបាក់ក្រុមរបស់វាហ្នឹងដល់អញ្ចឹងទៅយើងមើលឃើញថា គេមិនអាចទុកឲ្យ ក្រុមចងេងចងាងនឹងតទៅទៀតទេដោយលោកលីចិនតឹងមានប្រសាសន៍មិនអញ្ចឹងថាយើងឃើញដឹងថារុស្ស៊ីកំពុងតែធ្វើការគំឆ្គងបំពេញនៅលើច្បាប់អន្តរជាតិតួយ៉ាង ដូចជាលើកតបទៅវាយប្រហារប្រទេសយូក្រែននឹងជាដើមអប្រទេសចិនគាត់ក៏បានចាប់ផ្ដើមវាទី នៅ ក្នុងសមុទ្រចិនត្បូងដោយមិនក្រែងរឯងណាអញ្ចឹងទៅ មិនក្រែងឯងច្បាប់អន្តរជាតិចរចាគ្នាក៏មិនចរចាដោយត្រឹមត្រូវអីចឹងហើយការធ្វើពលានយន្តហោះតារាងយន្តហោះនៅកណ្ដាលសមុទ្រអីក៏ក៏ចេះតែធ្វើចឹងទៅនិយាយបដើហើយក៏ក៏ចេះតែធ្វើចឹងទៅដល់ទៅចឹងទៅការលូកលាន់របស់គេវាមិនមែនវានៅលើកិច្ចសន្យាទាំងអស់ទេគេដើរទៅលើផ្លូវច្បាប់ មុនដំបូងគេរាយសំណាញ់ច្បាប់នឹងដើម្បីធ្វើការចរចាគ្នាក៏ប៉ុន្តែអ្នកដែលមិនគោរពច្បាប់មុននោះគឺប្រទេសចិននឹងឯងនិយាយឃើញទៅណាដូចលោកលីថេងតឹងថាអើកតិកាសញ្ញាឲ្យស្នើទទួលស្គាល់គោលការណ៍តែមួយចិនតែមួយអញ្ចឹងចិនអញ្ចឹងតែចាប់បង្ខំគេឲ្យគេទទួលស្គាល់គោលការណ៍របស់គាត់ប៉ុន្តែដល់គាត់អត់គោរពច្បាប់សោះវាអត់ដូច ប្រទេសហុងកុងប្រទេសហុងកុងគាត់ប្រើល្បិចច្រើនធនណាដើម្បីលោតចូលទៅតាមពិតគាត់ទៅទៅឲ្យហុងកុងហ្នឹងវាមានជារបៀបអឺច្បាប់ទម្លាប់នៅតែពីរអញ្ចឹងទៅតាមកិច្ចព្រមព្រៀងទៅតាមការសន្យានៃការប្រគល់ឲ្យរបស់ប្រទេសអង់គ្លេសទៅឲ្យតែហុងកុងហ្នឹងគេមានសិទ្ធិអំណាចអីរបស់គេប៉ុន្តែគាត់ប្រើវិធីមួយយ៉ាងគាត់ចូលទៅសង្គ្រប់យកបណ្ដោយ គ្រប់យកឥឡូវហ្នឹងគាត់បំពេញទៅលើប្រទេសមួយដែលត្រូវអនុវត្តច្បាប់ពីរនោះណាហ្នឹងហើយអញ្ចឹងនៅបំពេញលើគេហើយខាងតៃវ៉ាន់វាគេជាទូទៅដោយគុណដឹងស្រាប់ហើយពីដើមកៅអីអង្គការសហប្រជាជាតិតៃវ៉ាន់អ្នកអង្គុយអញ្ចឹងតំណាងឲ្យចិនអញ្ចឹង ចំអញ្ចឹងគេមានប្រជាប្រិយភាពហើយជំហររបស់គេក៏រឹងមាំអឺយើងមើលឃើញការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យរបស់គេ គួរសមគួរទទួលយកបាន តែតែគាត់គាត់អត់ចង់គោរពគាត់ចង់តែគៀងគោគាត់ចង់ច្បាច់គេចូលដោយ មិនអោយគេឲ្យហើយគេកំពុងតែសម្លឹងមើលតាគេសម្លឹងមើលថាតើរដ្ឋាភិបាលចិនហ្នឹង ធ្វើយ៉ាងម៉េចជាមួយកោះហុងកុងជាមួយទីក្រុងហុងកុងហើយគេមើលឃើញភាពមិនប្រក្រតីនឹងច្រើនប្រើអំណាចទ័ពច្រើនប្រើកលល្បិចនឹងច្រើនទិញដូរមន្ត្រីរាជការហើយប្រសិនបើតៃវ៉ាន់ម្ដងកាលគេពិចារណាចង់ចូលរួមជាមួយដែរតាពីព្រោះមានតគៀងកោលួងលោមគេឲ្យចូលជាមួយរដ្ឋាភិបាលនឹងទៅហើយ តំណែងអ្នកអស់នឹងគឺនៅដដែល គេថែរក្សានៅប្រព័ន្ធ system គេហៅថារដ្ឋនឹងឯងចង់ថែរក្សា system នឹងក៏បានដែរធ្វើម៉េចឲ្យទៅចូលសមាជិករដ្ឋសភានៅកោះតៃវ៉ាន់អីនឹងចូលជាសមាជិករដ្ឋសភានៅនៅរាជធានីប៉េកាំងអីចឹងទៅគឺថាខំបញ្ចុះបញ្ចូលសັບបែបយ៉ាង ដើម្បីឲ្យចូលសិនហើយបានច្បាច់គេក្រោយអានេះខ្ញុំប្រាមើលរបៀប ចិនគាត់ខំប្រឹងធ្វើនោះដូចតែយួនខំប្រឹងគៀមកខ្មែរក្រមកចូលតែមួយជាមួយវាអញ្ចឹងណាហ្នឹងហ្នឹងសាសនាឯនៅតែមួយអញ្ចឹងទៅមិនបាច់ប្របែកទេហើយអឺវាប្របួលឲ្យយើង ទៅធ្វើទៅជាសញ្ជាតិតែមួយអញ្ចឹងទៅមិនចាំបាច់ដាក់មានសញ្ជាតិខ្មែរអីទៀតនៅក្នុងអត្តសញ្ញាណបានថ្មីនោះគូឃើញទេហ្នឹងហើយអញ្ចឹងវាដាក់តែសញ្ជាតិវៀតណាមអញ្ចឹងហ្មងទៅ ហើយយើងមិនបាច់ដាក់ថាអប្រជាជាតិខ្មែរប្រជាសាសខ្មែរអីទេពីដើមយើងអត្តសញ្ញាណប័ណ្ណមានសញ្ជាតិវៀតណាមប្រជាសាសខ្មែរអញ្ចឹងទៅ យើងវាមានអធិបុលជាជនជាតិដើមដល់ឥឡូវវាដូរទៅអញ្ចឹងវាដូរទៅចង់ប្របាទវាចង់បញ្ចូលទៅជាមួយដើម្បីវាមលាយវាច្បាច់ស៊ីនឹងគោលការណ៍តែមួយនឹងអញ្ចឹងហ្នឹងហើយគេទទួលស្គាល់បើប្រសិនបើ ប្រមុខរដ្ឋាភិបាលគោលការណ៍ច្បាប់របស់រដ្ឋាភិបាលអ្នកឯងគោរពត្រឹមត្រូវគោរពឲ្យគេមាន សិទ្ធិសេរីភាពអីចឹងធ្វើអីទៅតាមតកិច្ចសន្យាឲ្យច្បាស់លាស់ហើយកុំប្រើល្បិចនៅពីក្រោយខ្នងនោះរឿងដឹកនាំប្រទេសនឹងនៅ នៅលើការដឹកនាំប្រទេសទាំងអស់នឹងវាអញ្ចឹងដល់ទៅអញ្ចឹងទៅគេលោកដៃគេលោកដៃចូលមកពីចង់មិនចង់គេក៏មាន ប្រដាក់ទុនរស់ស៊ីនៅកន្លែងនោះដែរនៅហុងកុងហ្នឹងពួកប្រចាំប្រទេសប្រដាក់ទុនរស់ស៊ីមានតិចណាច្រើនណាស់អញ្ចឹងបានគេព្យាយាមឲ្យរដ្ឋាភិបាលអង់គ្លេសហ្នឹងគឺថាជួយធ្វើយ៉ាងម៉េចដើម្បីថែទាំអ្នក ដែលវិនិយោគទុននៅកន្លែងនោះវិជុលគេដកមកវាអត់ទាន់ ព្រោះបដាទុនជាក្រុមហ៊ុនធំធំដូចនៅកោះតៃវ៉ាន់អញ្ចឹងវាមានក្រុមហ៊ុនពួកប្រចាំប្រទេសនៅក្នុងច្រើនដែរ ដូច្នេះគេដកអត់ចេញអត់តាន់ទេនៅក្នុងពេលដែលរយៈពេលខ្លីអញ្ចឹងវាពាក់ព័ន្ធទៅដល់មុខរបរគេប្រចាំថ្ងៃនោះអញ្ចឹងហើយរឿងវាមានច្រើនណាគុណវាមានរឿងនៅក្នុងនោះច្រើនទៀតនិយាយអំពីការវាតអំណាចកាន់តែធំទៅធំទៅហើយកោងកាយមិន មិនសូវជាគោរពច្បាប់ទម្លាប់អីចងេងចងាងឧទាហរណ៍ធ្វើជាមួយប្រទេសអូស្ត្រាលីអីចឹងវាចងេងចងាងហ្មងប្រទេសចិនមួយរយៈហ្នឹងអាអំណាចណាបាទខ្ញុំកណាមើលឃើញចរិតនយោបាយពីដើមរបស់ចិនមកទល់ឥឡូវនេះវាខុសខុសគ្នាគេថាពីដើមអោនលំតូនទុនភ្លន់មិនសូវជាហ៊ានគេកាងទេឥឡូវហើយដល់ឥឡូវលោក ហើយសេដ្ឋកិច្ចនឹងមិនមែនបានដោយខ្លួនឯងសត្វសាទៀតបាន ដោយការជួយលើកតម្កើងរបស់បរទេសទៅហោយើងមើលឃើញតែរបៀបតំណែងទៅដឹងហើយតំណែងនាំទៅលក់នាំទៅលក់នៅខាងក្រៅខ្លួនឯងផលិតតំណែងច្រើនណាស់ហើយបានផលចំណេញដោយសារក្រមប្រទេស នៅប្រចាំប្រទេសមានអូស្ត្រាលីអាមេរិកកាណាដាអឺរ៉ុបអីចឹង មែនទែនយកមកលក់នៅអាស៊ីជាមធ្យមទេហើយលក់ទៅខាងក្រៅនោះបើវាច្រើនហើយគេអនុគ្រោះពន្ធអីហ្នឹងទៅធ្វើដោយថាឥឡូវគេអនុគ្រោះពន្ធឲ្យខ្មែរមកបើក្រុមចាក់នៅស្រុកខ្មែរហើយដេនៅស្រុកចិនហ្នឹងសឹងអស់ហើយផលិតនៅស្រុកចិនហ្នឹងសឹងសឹងអស់ហើយចិត្តចាប់ហើយមកតម្លើងបង្ហើយនៅស្រុកខ្មែរឬមួយស្រុកលាវនៅភូមិអីចឹងទៅឲ្យដឹកជិញទៅក្រៅពីព្រោះមានការអនុគ្រោះពន្ធនោះ អញ្ចឹងធ្វើដូចថាគេងប្រវាញ់ទៅលើ ការអនុគ្រោះប្រព័ន្ធអនុគ្រោះរបស់បរទេសនោះណាមកឲ្យលុកទីផ្សារនឹងស៊ីអស់អញ្ចឹងទៅ គេមើលឃើញគេចង់ជួយយឹតយងប្រទេសកម្ពុជាប្រទេសឡាវឬមួយ ប្រទេសណាក្រីក្រដទៃទៀតគេជួយយឹតយងដើម្បីឲ្យប្រទេសហ្នឹងពលរដ្ឋនៅក្នុងប្រទេសហ្នឹងបានទទួល ផលប៉ុន្តែមិនអញ្ចឹង នាយទុនរបស់ពួកចិនហ្នឹងមកបដាស់ទុនហើយយកអាផលចំណេញដែលដែលដែលក្រមប្រទេសគេអឺបន្ថយការប្រកួតប្រជែងថាយើងជាទុនខ្សោយគេជួយលើកតម្កើងសេដ្ឋកិច្ចឲ្យប្រទេសក្រីក្រនេះបានជឿនលឿនប៉ុន្តែអផលប្រយោជន៍យើងមានបានមកប្រទេសហ្នឹងណាវាបានជាងពាក់កដាលទៅឈ្មួញរបស់ចិនតែគុនឃើញអត់ហ្នឹងហើយយើងយើងមិនបន្ទោសពួកហ្នឹងទាំងអស់ទេយើងបន្ទោសពីរដ្ឋាភិបាលរបស់យើងហ្នឹងអឺ ខ្វះសតិសម្បជញ្ញៈខ្វះគេហៅចិត្តគេទាំងស្រុងតែវាមិនមែនតែគាត់ខ្វះគំនិត សិលធម៌សម្រាប់ប្រជាជាតិខ្លួននោះហើយពួកផ្សំជាមួយនឹងចរិតខលខូចនៃមេឈ្មួញចិននឹងទៀតវាធ្វើឲ្យប្រទេសយើងនឹងវាទៅ ជារឿងស្មុគស្មាញអញ្ចឹងទៅ វាកើតរឿងមិនចេះចប់ហើយកើតរឿងមិនចេះចប់នឹងចេញមកពីណាចេញមកពីការលោភលន់ចេញមកពី វាធម៌បីយ៉ាងនឹងលោភៈទោសៈមោហៈនឹងភាពល្ងឹតល្ងងការលោភលន់ចង់បានទ្រព្យសម្បត្តិតិចតួចហើយកំហឹងខឹងគ្នា ប្រជាសាសឯងនឹងយើងខឹងយើងខឹងគ្នាយើងហើយយើងទៅឲ្យផលប្រយោជន៍ទៅបរទេសទួលបានទាំងអស់ហ្នឹងហើយខ្ញុំកណាមើលឃើញដល់ដល់ឥឡូវនឹងវាសង្វេកកាន់តែសង្វេកទៅហ្នឹង ដល់មើលនៅក្នុងធម៌អប់រំរបស់ពុទ្ធសាសនាហ្នឹងច្រើនទៅច្រើនទៅខ្ញុំណាមើលឃើញសង្វែកក្នុងការដឹកនាំប្រទេសក៏ដោយអឺចលនាតស៊ូរបស់យើងដើម្បីទាមទារសិទ្ធិសេរីភាពគឺថាបដូរផ្ដាច់ដើម្បីប្រយុទ្ធប្រឆាំងជាមួយអ្នកដែលរំលោភបំពាន សិទ្ធិសេរីភាពរបស់យើងហ្នឹងគឺថាយើងយើង ប្រឆាំងតបតត្រឡប់ទៅវិញហ្នឹងនឹងដោយឃើញប្រយោជន៍មើលឃើញសង្វែកអញ្ចឹងមិនថាអូ មានសំណួរគេមួយថាដៃគុណចូលមកបួសហើយមិនក៏ប្រឆាំងតស៊ូថាមិនមែនទេមិនមែនប្រឆាំងតស៊ូដោយហិង្សាណាអានេះយើងព្យាយាមតស៊ូដោយវិធីទន់ភ្លន់បាទនៅក្នុងពុទ្ធសាសនាតស៊ូបែបជាបតិបជាដល់វិទ្យាបល់យើងតស៊ូគំនិតយើងបើក នៅការចេះដឹងផ្នែកសតិបញ្ញាឲ្យប្រជាពលរដ្ឋរបស់យើងនឹងបានយល់បានដឹងឲ្យឲ្យគាត់មានពលឺនៅ ក្នុងខ្លួន ហើយ បានយើងតស៊ូរបៀបដូចនៅប្រទេសក៏ចឹងដែរដូចថាកិច្ចការនៅក្នុងប្រទេសអាស៊ានទាំងមូលមានរឿងក្តៅនៅជុំសមុទ្រចិនហើយនឹងរឿងក្តៅនៅតំបន់សមុទ្រខ្មៅខាងយូក្រែនរុស្ស៊ីនោះ វាពាក់ព័ន្ធទៅដល់លើផលប្រយោជន៍ផលប្រយោជន៍ចាឬគុណផលប្រយោជន៍នយោបាយហើយសហរដ្ឋអាមេរិកគាត់អូវាមានមិត្តភ័ក្តិនៅខាងនឹងដែរការវាដំណាចការឆ្លៀនពៀនរឿងរឿងវិញចេះវាឋិតនៅលើចេះគឺថាសេដ្ឋកិច្ចនៅលើពិភពលោកគាត់រីកចម្រើនហើយគាត់ក្អេងក្អាង ហើយគាត់សេពគប់តែជាមួយគាត់គាត់ទៅលើកទឹកចិត្តក្រមប្រទេសមួយចំនួនដែលមិនគោរពច្បាប់ប្រទេសណាមានចរិតដឹកនាំប្រទេសមេដឹកនាំណាដែលមានចរិតដឹកនាំប្រទេសមិនសូវគោរពច្បាប់ហ្នឹងគាត់ទៅលោកលឿនជាមួយប្រទេសហ្នឹងនេះគាត់មើលតួយ៉ាងដូចរុស្ស៊ីតួយ៉ាងដូចចិនអញ្ចឹងទៅទៅលើកទឹកចិត្តសរសើររដ្ឋាភិបាលភូមាដែលរំលោភច្បាប់ រំលោភលទ្ធិជាតិតៃគេបោះឆ្នោតជាប់ហើយចាប់គេដាក់គុកក្រឡេះចាប់គេដាក់ជុកដោយដោយគ្រាន់តែថាគេមិនគោរពច្បាប់កូវីដអីចឹងឧទាហរណ៍ហើយប្លន់អំណាចរបស់គេចឹងទៅនឹងឲ្យគាត់ទៅសេពគប់គាត់ទៅលើកតម្កើងក្នុងពេលដែល អ្នក ស្រឡាញ់លទ្ធិជាតិតៃអ្នកស្រឡាញ់សិទ្ធិសេរីភាព ជាបរដ្ឋក្នុងប្រទេសនឹងតស៊ូ គាត់មិនទទួលស្គាល់នៅការតស៊ូរបស់ប្រជាពលរដ្ឋបែរជាទៅគ្រប់គ្រងពួកខលខូចមកពីអីមកពីចង់ពង្រឹងនៅអំណាចនៃក្រុមខលខូចរបស់ខ្លួននឹងឲ្យវាកំដរគ្នានៅលិខិតអន្តរជាតិអញ្ចឹងណាឥឡូវយើងមើលឃើញថាភាពខ្មៅសឬមួយយើងហៅឆ្វេងច្រាំឬមួយយើងហៅថាក្រហមខៀវវាចេញមកច្បាស់អណ្ដែតនៅលើនៅលើទំព័រនយោបាយក៏ដូចជា នៅលើទំព័រផលប្រយោជន៍ហើយរឿងហ្នឹងនៅតតស៊ូគ្នាចនិចចឹងមកពីវិជ្ជាគូគ្នាគុណវិជ្ជាគូគ្នានេះហៅថាថ្ងៃយប់អាក្រក់ល្អនឹងតស៊ូគ្នាអញ្ចឹងវាតស៊ូគ្នាចនិចអញ្ចឹងវាមិនងាយមានថ្ងៃចប់ទេបើថាពីដើមយើងក៏ដឹងដែរអ្នកណាកូនសិស្សរៀនមុំមុំនឹងដឹងថា អ្នកណាជាអ្នកជួយជំរុញសេដ្ឋកិច្ចប្រទេសចិនឲ្យរីកចម្រើន គឺអាមេរិកហ្នឹងឯងអហើយតែដើម្បីចង់ឲ្យសេដ្ឋកិច្ចចិនរីកចម្រើនគឺថាដើម្បីអីដើម្បីបន្ថយអធិបតេយ្យរុស្ស៊ីកាលនោះអធិបតេយ្យរុស្ស៊ីខ្លាំងណាស់អឺគាត់គាត់ជិះជាន់គាត់ជួយឧបត្ថម្ភគ្រប់គ្រងដោយឧបត្ថម្ភរដ្ឋវៀតណាមឲ្យមកឆ្លៀនពៀនចូលមកខាងកម្ពុជា ឆ្លៀនពៀនឡាវអីចឹងគាត់ជួយឧបត្ថម្ភហើយចិនហ្នឹងចង់សំចិនហ្នឹងបងមិនសូវពេញចិត្តជាមួយរុស្ស៊ីហ្នឹងអាមេរិកហ្នឹងគាត់ឆ្លៀតទៅតាក់ទងចិនហ្នឹងដើម្បីទម្លាក់មកខាងនេះមួយសិនដូចថាដៃគូគាត់វាខាងនេះវាពីរនាក់គាត់វាយម្ដងមួយគាត់ចាប់ចិនហ្នឹងគាត់វាយរុស្ស៊ីសិនហើយដល់ឥឡូវរុស្ស៊ីអត់ទាន់ហើយគាត់ចាប់ដើម សាកល្បងសមត្ថភាពកម្លាំងជាមួយចិនទៀតហ្នឹង យើងមើលព្រោះចិនអាចធ្វើដំណើរឈានទៅប្រជែងហៅថាលំដាប់ទី1ដឹកនាំពិភពលោកព្រោះចិនគេមានសក្តីប្រាថ្នាអញ្ចឹងហឹមបើចិនមិនមានសក្តីប្រាថ្នាអ្នកវិភាគទូទៅនៅលើ ឆាកអន្តរជាតិជាទូទៅគេនាំគ្នាធ្វើវិភាគអញ្ចឹងដោយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោកខេវិនរ៉ាត់ហ្នឹងក៏គាត់ធ្វើវិភាគអញ្ចឹងដែរតែចិននឹងធ្វើคลายទៅជា មហាអំណាចពិភពលោកផ្នែកសេដ្ឋកិច្ចហើយនិងយោធា ក្នុងថ្ងៃអនាគតគាត់ទោះទាយ30 40ឆ្នាំទៀតទៅមុខអញ្ចឹងទៅអញ្ចឹងអ្នកដែលកំពុងតែទទួលនៅតំណែងហ្នឹងវាត្រូវតែរៀបចំនយោបាយប្រកួតប្រជែងឲ្យបន្ទន់បន្ថយនៅ សមត្ថភាពឬមួយបន្ថយនៅលបឿន ដែលអាចដឹកនាំសេដ្ឋកិច្ចពិភពលោកឬមួយមហាអំណាចយោធានៅលើពិភពលោកអញ្ចឹងហើយហើយតាន់ពេលនេះគេនៅរេខ្លួនតាន់តាមពិតនឹងសហរដ្ឋអាមេរិកនឹងបានឲ្យតែចិនធ្វើសង្គ្រាមតើឲ្យដឹងសមត្ថភាពពិតនៃអាវុធរបស់ចិនអញ្ចឹងពីព្រោះជាទូទៅពីគាត់ចិនណាបញ្ជូនតាតំណែងបញ្ជូនតាលុយកាក់ហើយធ្វើនយោបាយទុច្ចរិតទៅក្រៅទេចិនមិនដែល បញ្ចេញអាវុធទៅក្រៅប្រទេសឬមួយបាញ់អាវុធអីទៅក្រៅប្រទេសគឺសង្គ្រាមជាមួយពួកបរទេសចិនមិនដែលមានទេយូរហើយរយៈពេលយូរហើយ តាំងពីសង្គ្រាមលោកលើកទី2មកមកទល់ឥឡូវនឹង70ឆ្នាំហើយចិនអត់ដែលចេញអាវុធទៅទេមិនដែលទៅគ្រប់គ្រងប្រទេសណាឆ្លៀនពៀនប្រទេសណាដោយកងទ័ពទេអត់មានទេជាង70ឆ្នាំហើយម្ល៉េះហើយអាកំបាំងនៃអាវុធយុទ្ធភ័ណ្ឌរបស់ចិនហ្នឹងគេនៅតែអត់តន់ច្បាស់អញ្ចឹង អត់ទាន់ដឹងថាវាយ៉ាងម៉េចគេដឹងកូរ៉េជើងគេដឹងរុស្ស៊ីដឹងរុស្ស៊ីសហភាពសូវៀតคล้ายមកជារុស្ស៊ីតូចនេះធ្លាប់ទៅឆ្លៀនពៀនធ្លាប់ទៅគ្រប់គ្រងនៅតំបន់ប្រទេសមួយចំនួននៅខាងអឺរ៉ុបខាងកើតទៅហើយប៉ុន្តែគេអត់ដែលដឹងចិនទេគុណអត់ដែលឃើញចិនទៅគ្រប់គ្រងប្រទេសណាដោយកម្លាំងយោធាទេអត់ដែលទេម្ល៉េះហើយគេចង់ដឹង ចង់ដឹងតិចទៅថាសហរដ្ឋអាមេរិកអីខ្លាចចិនបញ្ចេញអាវុធអីគេមិនខ្លាចទេពីព្រោះគេចង់ដឹងនឹងហ្មងគេចង់ដឹង សមត្ថភាពពិតរបស់របស់ចិននឹងយ៉ាងម៉េចហើយសមត្ថភាពពិតរបស់ចិនហ្នឹងបើចង់ដឹងគឺមានតែការទៅឲ្យចិននឹងទ្រាំមិនបានធ្វើសង្គ្រាមជាមួយតៃវ៉ាន់ទេបានមាន សមត្ថភាពពិតនឹងចេញមក ពីព្រោះសមត្ថភាពពិតនឹងក៏ត្រូវស្ថិតនៅលើកងទ័ពជើងទឹកផងកងទ័ពអាកាសផងកងទ័ពជើងគោកដែលឡើងពីកប៉ាល់កប៉ាល់ទឹកមកធ្វើសង្គ្រាមនៅកោះតៃវ៉ាន់ហ្នឹងដោយវិធីយ៉ាងម៉េចនោះកន្លែងហ្នឹងព្រោះកន្លែងខ្លះគេដឹងតែសង្គ្រាមកងទ័ពជើងគោកឯងប៉ុន្តែសង្គ្រាមជាមួយកោះតៃវ៉ាន់គេអាចដឹងកងទ័ពអាកាសផងកងទ័ពជើងទឹកនឹងក៏ច្បាស់ពីព្រោះវាជាតំបន់កោះអញ្ចឹងហ្នឹងគាត់ ណាណាខ្ញុំកណាមើលឃើញចឹងទេខ្ញុំកណាមើលឃើញថាអាកំបាំងនៃកិច្ចការការពារជាតិរបស់ចិនហ្នឹងគេអត់ទាន់ដឹងច្បាស់ហើយមួយរយៈនេះចិនតម្លើងថាវិការការពារជាតិនឹងច្រើនដែរអញ្ចឹងណាជាទូទៅខ្ញុំគណៈអាចមើលឃើញបានតែប៉ុណ្្នឹងទេអឺជាយុទ្ធសាស្ត្រទូទៅពីព្រោះ អ្នកខាងបញ្ចាំប្រទេសទេគុណគេធ្វើការគេបានគិតគូរវែងឆ្ងាយខ្ញុំមិនថានិយាយហ្នឹងមិនមែនថានយោបាយរបស់ចិនអន់ទេនយោបាយរបស់ចិនហ្នឹងជ្រៅហើយសុភាពទន់ភ្លន់ហើយស្ងាត់ត្រជាក់ល្អកហ្មងប៉ុន្តែពេលនេះ ដូចថាចរិតមេដឹកនាំរបស់ចិនហ្នឹងហាក់ដូចមានលក្ខណៈក្អេងក្អាងនឹងបន្តិចយើងមើលឃើញណា ព្រោះយើងមើលឃើញគាត់អនុវត្តជាមួយនឹងប្រទេសអូស្ត្រាលីយើងមើលឃើញគាត់ចងេងចងាងក្អេងក្អាងហ្មងគាត់ណាបញ្ហារឿងកូវីដហឹមហើយអត់បង្ហាញឲ្យពិភពលោកឃើញទៀតវាវានៅតែលាក់ពុតត្បុតអីផ្សេងផ្សេងអញ្ចឹងហ្នឹងអញ្ចឹងហើយគាត់តែគេនិយាយឆ្កំឆ្គងអញ្ចឹងគឺថាព្រមានចំចំអញ្ចឹងហ្មងហើយផ្ដាច់សុកចិត្តខាត ទំនិញទិញពីអូស្ត្រាលីខ្យូងថ្មសាច់គោអីសុកចិត្តខាតទៅទិញពីកន្លែងផ្សេងថ្លៃក៏ដោយចឹងប៉ុន្តែអានឹងវាមិនមែនចំណេញណាភ័យបើថាអូស្ត្រាលីបាត់បង់ការចំណេញមិនប៉ុន្តែខ្លួនឯងនោះក៏បាត់បង់ដែរអញ្ចឹងក៏បាត់បង់សង្ខាងអញ្ចឹងវាចូលចរិតពីលពីលចាពេលតកណាធ្វើការអីវា បាត់ប្រយោជន៍ចង់ខាងអញ្ចឹងវាមិនផ្លាញប្រយោជន៍ខ្លួនឯងណាផ្លាញប្រយោជន៍អ្នកដទៃដែរផ្លាញប្រយោជន៍ខ្លួនឯងផងនោះមួយទៅ ឥឡូវតៃវ៉ាន់គាត់ធ្វើទៀតគាត់ចាប់ផ្ដើមផ្ដាច់ចេះផ្ដាច់ចុះហើយតែផ្ដាច់ចុះផ្ដាច់ឡើងវាអត់តែទាំងអស់គ្នាមិនមែនខាតតែតៃវ៉ាន់ហើយចិនមិនខាតណាវាខាតខាតដែរណាលឺសូដែរនឹងថាខាតតៃវ៉ាន់បើថាចិនផ្ដាច់របៀបនោះខាតទៅដល់រាប់រយពាន់លានណាមានខាតតិចតួចដូចអូស្ត្រាលីខាតអឺបានបាន2ភាគ បាន2ភាគ10របស់របស់តៃវ៉ាន់ខាតមួយចិនផងអញ្ចឹងពីព្រោះចិននឹងគេមានកំណត់ចង់លួងលោមតៃវ៉ាន់នឹងសម្បើមណាដោយផ្ដាល់ផលប្រយោជន៍ឲ្យច្រើន ដឹកទំនិញយកទៅលក់នឹងបាន ច្រើនមកពីជាប្រទេសចិនច្រើននោះដឹកលក់ច្រើនដើម្បីធ្វើឲ្យតៃវ៉ាន់នឹងឆ្លក់វង្វេងជាមួយនឹងផលប្រយោជន៍ផលចំណេញនោះថាចូលជាមួយចិនពេលកាំងនោះមានផលចំណេញអញ្ចឹងឯងធ្វើផលិតទំនិញ ចេះល្អឲ្យដាក់ ដឹកដឹកទលក់នៅស្រុកចិនទៅបានផលប្រយោជន៍ច្រើនគឺថាចង់ពង្វក់អ្នកនយោបាយតៃវ៉ាន់នឹងឲ្យយល់ព្រមប្រសិនបើអ្នកនយោបាយនឹងធម្មតាត្រូវចិនពង្វក់បានហើយក្នុងប្រហែលឆ្នាំហ្នឹងប៉ុន្តែយើងគិតថាគេក៏នៅថ្លឹងថ្លែងគេមើលគេចង់រៀបច្បាប់នឹងឲ្យរៀបរយហើយតើប្រជាគេគ្រប់មតិរបស់ប្រជាពលរដ្ឋគេបើប្រជាពលរដ្ឋគេយល់ព្រម បានគេព្រមគេមិនមែនទៅទៅទេទេណាហើយដែលរឹងចំហហ្នឹងអញ្ចឹងគាត់មកអំពីប្រជាបរតគេអត់ព្រមហើយឃើញគាត់ឃើញប្រជាបរតគេដែរហាត់ទាំងយប់ទាំងថ្ងៃនោះគេហាត់តស៊ូទាំងយប់ទាំងថ្ងៃហ្នឹងហើយអាចិនធ្វើអញ្ចឹងបានតែការក្អេងក្អាងហ្នឹងហើយខ្ញុំកណាជឿដែរបើថាបើសិនខាងប្រចាំប្រទេសក៏ដោយក្រមគេនឹងនាំគ្នាពាត់ គេទប់ទល់សេដ្ឋកិច្ចมันងាយទេมันងាយទប់ទល់ជាមួយគេទេបើឥឡូវគេមិនហ៊ានធ្វើខ្លាំងដោយសាររោងចក្ររបស់ពួកគេច្រើននឹងនាំគ្នាយកទៅដាក់នៅស្រុកចិននឹងច្រើនហើយរំដោះត្រឡប់មកវិញវាអត់តាន់បានអូក្រុមប្រទេសមួយចំនួនដាក់អត់តាន់បានឥឡូវគេកំពុងតែសម្លឹងថាតើបើសិនតែគេដកក្រុមហ៊ុនរបស់គេ គេគិតថាគេដកចេញពីយួនខ្លះគេដកចេញពីច្រើនហ្នឹងឲ្យច្រើន ដើម្បីយកមកដាក់ប្រទេសមួយចំនួនទៀតដែលមានអឺការគោរពលទ្ធិប្រជាធិបតេយ្យហ្នឹង បាន ច្រើនគួរសមគេចង់ដកមកអញ្ចឹងដល់តែអញ្ចឹងទៅវាថ្ងៃអនាគតហ្នឹងវាត្រូវតែបាត់បង់នឹងឯងបាត់បង់ច្រើនហើយគាត់ពងប្រឈមជាមួយហានិភ័យនិងកម្លាំងពលកម្មផង វាមិនមែនថាត់ថេនៅយូរប្រហែលទេព្រោះហេតុនោះឲ្យបានបើកយុទ្ធសាស្ត្រឲ្យប្រជាពលរដ្ឋរបស់គាត់មានកូនវិញហ្នឹងបើមិនចឹងទេមិនងាយបើកទេបំពីអាកម្លាំងមុនដែលដែលបង្ខំឲ្យគ្រួសារមួយមានតកូនមួយមកឥឡូវអស់កម្លាំងពលកម្មរោងចក្រឧស្សាហកម្មជាច្រើនវាត្រូវការមនុស្សបន្តបន្តឲ្យមនុស្សទាំងអស់ហ្នឹងដែលមួយមួយហ្នឹងឥឡូវចាស់ចាស់ទៅអាខ្លះមានទ្រព្យសម្បត្តិច្រើននាំគ្នាមករស់នៅបរទេស ត្រូវតែបង្កើតកូនថែមអញ្ចឹងហើយម៉មកូនថែមទៀតអាកូនហ្នឹងទៅការពេល20ឆ្នាំទៅទៀតដើម្បីវាអាចធ្វើការបានអញ្ចឹងក្នុងរយៈពេលនេះប្រសិនបើគាត់នៅតែក្អេងក្អាងចរិតចងេងចងាងអញ្ចឹងអាចជួបជាមួយនឹងហានិភ័យច្រើនគេព្រោះឥឡូវយើងមើលឃើញជាក់ច្បាស់ហើយសង្គ្រាមសេដ្ឋកិច្ចហ្នឹងហ្មងព្រោះគាត់មានអីគាត់ ផ្ដាច់ផ្ដាច់ការធ្វើសេដ្ឋកិច្ចជាមួយគ្នាផ្ដាច់មិនអោយនាំចូលមិនអោយទិញតំណែងអីយើងអញ្ចឹងទៅមានតែធ្វើប៉ុណ្ណឹងហើយដល់ផ្ដាច់អញ្ចឹងទៅប្រជាពលរដ្ឋចិនក៏មានស្រួលណាដូចឥឡូវអត់ទិញជើងថ្មពីអូស្ត្រាលីហ្នឹងអាកន្លែងខ្លះហ្នឹងត្រូវបិទភ្លើងណាអញ្ចឹងខ្វះខ្យូងថ្មនោះទៅយកភ្លាមភ្លាមឥឡូវដូចធ្លាប់ទិញជាប្រចាំឆ្នាំ set up ហើយខឹងភ្លាមធ្វើភ្លាម មិនខឹងអីទៅស្រួលទៅទិញកន្លែងណាឲ្យបាត់ដកទេ ផ្ដាច់គេនឹងហ្មងខឹងថ្ងៃនឹងស្អែកឈប់ឲ្យគេនាំចូលចឹងទៅឧទាហរណ៍អញ្ចឹងគាត់ថានយោបាយវាចង្អេងចង្អាងហួសទៅណាហ្នឹងហើយឃើញតើរបៀបកិច្ចការបរទេសគេមិនធ្វើដល់ថ្នាក់ហ្នឹងទេគេទៅធ្វើវិធីទន់ភ្លន់ជួយទន់ភ្លន់ហើយប្រទេសអូស្ត្រាលីគ្រាន់តែលើកសំណើឡើងតា យើងគ្រាន់តែសំណើឡើងភ្លាមអានោះលេងអេងក្អាងយកប្រហើយ វាវាមិនមែនជាចរិតអ្នកនយោបាយដែលគេហៅថាចាស់ទុំនយោបាយនោះមិនមែនដូចចិនពីមុនចិនពីមុនមិនអញ្ចឹងទេចិនចិនឥឡូវដូចចិនសម័យទំនើប នោះគេឯងក្អាងមែនតែនហ្មងបាទទោះកណាមើលឃើញដូចថា បើទៅស្រុកខ្មែរវិញឃើញចងេងចងាងមែនតែនហ្មងគេចងាងណាប្រជាពលរដ្ឋចិននេះហើយអ្នកដែលរស់ស៊ីនោះគឺ ពួកឈ្មោះនេះគឺចងេងចងាងមែនទែនហ្មងហើយបាក់បាក់និយាយគ្នាណាបាក់និយាយគ្នាទេហ្មងណាបើមើលឃើញអារបៀបគាត់គាត់ដៀលជាមួយប្រទេសទូទៅណាឥឡូវគាត់ថាលោកស្រីប៉ូលូស៊ីទៅនោះហាមខាត់គេមិនអោយគេតាក់ទងផ្នែកការទូតអីអីប៉ុន្តែគៀបសង្កត់គេនោះ ផ្លោកដេញសង្ខើញទៅក្បែរប្រទេសគេគេត្រូវទៅរកខ្នងឯងចឹងហ៎ហើយតៃវ៉ាន់ហ្នឹងមិនមែនអន់ថយណាដូចខ្ញុំកណាទូលចឹងគេធ្លាប់អង្គុយកៅអីអង្គការសហប្រជាជាតិតំណាងឲ្យចិនទាំងមូលប៉ុន្តែគាត់ដើរធ្វើនយោបាយអីជុំវិញចឹងទៅដល់និយាយទៅសហរដ្ឋអាមេរិកនោះក៏កង់ជេងចំណេញពីចិនដែរដើម្បីបានអឺ ធ្វើម៉េចឲ្យចិននឹងយល់ស្របជាមួយខ្លួនកុំត់កំកផ្អៀងមកខាងខ្លួនអញ្ចឹងទៅគាត់មានឱកាសដើម្បីនឹងទម្លាក់សេដ្ឋកិច្ចរុស្ស៊ីនឹងឲ្យធ្លាក់មកអញ្ចឹងហ៎អញ្ចឹងទៅដល់ក្រោយជ្រុលអានាំគ្នាលើកគ្នាពីអឺរ៉ុបពីអាមេរិកពីអូស្ត្រាលី ពីកាណាដាណាណៃទៅទៅប្រដាក់ទុននៅប្រទេសចិននឹងលើករោងចក្រអីទៅធ្វើនៅក្នុងទៅដល់ទៅចិន មានរោងចក្រច្រើនមានសេដ្ឋកិច្ចនាំចេញផលិតផលឧស្សាហកម្មនាំចេញខាងក្រៅច្រើន ទៅ ចំណូលចូលប្រទេសចិនវាច្រើនគាត់មានគាត់មានពេលកូវីដនេះភ្ញាក់ប្រោយមិនមើលឃើញទេពេលកូវីដនឹងអស់តំណែងអីពីព្រោះស្អីស្អីនៅសំខាន់ទាំងអស់ដល់ថ្នាក់យើងគិតថាម៉ាស់អាម៉ាស់ទៅពាក់បិទខ្ចប់ចំហដល់ដង្ហើមនោះតើ ត្រូវតទៅទិញពីចិនដែរអត់មានប្រទេសណាផលិតវាដូចថាវាសនាពិភពលោកនៅលើចិនទាំងមូលកន្លែងផលិតផលរបស់យើង សម្រាប់បំរើ ការឲ្យពិភពលោក យើងទៅទុកចិត្តចឹងទាំងស្រុងអញ្ចឹងចិនក្អេងក្អាងបណ្ដោយគេថាអូយើងគឺជាកប៉ះរបស់ពិភពលោកទេតាយើងគឺជាអ្នកផ្គត់ផ្គង់ទាំងអស់ឲ្យនៅលើពិភពលោកទំនិញរបស់គាត់រាប់លានរាប់លានមុខ ដឹកចេញឲ្យពិភពលោកប្រើអញ្ចឹងទៅភាពក្អេងក្អាងរបស់គាត់ វាបង្ហាញឲ្យគេដឹងនៅពេលដែលមានបញ្ហាកូវីដហ្នឹងគេភ្ញាក់ខ្លួនពិភពលោកភ្ញាក់ខ្លួនគេចាប់ផ្ដើមរំដោះដូររោងចក្ររបស់គេខ្លះគេនាំទៅប្រទេសគេវិញគេទ្រាំគេសោកចិត្តខាតតិចតួចប៉ុន្តែគេផលិតទៅស្រុកគេ វាហានិភ័យបន្តិចកន្លែងនោះ អញ្ចឹងកូវីដទៅកើតពីកន្លែងចិនអញ្ចឹងខាំងតំណែងហាមនាំចូលទាំងអស់អ្នកខ្លះទៅផលិតអឺតំណែងនៅប្រទេសនេះប្រទេសនោះដើម្បីមកតម្រើតម្រើការឲ្យការតម្លើង នៅក្នុងប្រទេសគាត់រង្វាន់នៅចិនផងរង្វាន់នៅប្រទេសនេះប្រទេសនោះវាវាខ្ទាស់គ្នាគេគិតពិចារណាឡើងវិញពិភពលោកនឹងមានការប្រែប្រួលគាត់មិនឥឡូវទេមិនឥឡូវទេ 4 10 20ឆ្នាំទៅមុខទៀតនឹងមានការប្រែប្រួលគឺថាមួយសតវត្សរ៍មានការប្រែប្រួលមកលើកអញ្ចឹងវាមិនមែនជាទំនៀមជាក្បួនទាយអីទេប៉ុន្តែរបៀបរបបតែធ្វើយូរទៅវាលៀងវាលៀងផ្នែកសិលធម៌ក៏សិលធម៌ការទូតនេះយើងមើលឃើញមន្ត្រីការទូតឡើងមកតែប្រទេសតែផ្ដាស់គ្មានចរិតជាមន្ត្រីការទូតគ្មានសិលធម៌ចងៀងចងាងអីចឹងទៅអឺ វាអស់សម្ដាប់ធ្នាប់ពិភពលោកវាអស់អញ្ចឹងហើយហើយច្បាប់អង្គការសហជីវជាតិវាអត់ចង់មានមនុស្សគោរពទៀតមានពេលខ្លះថាវិការអង្គការសហជីវជាតិសឹងអត់គ្រប់ប៉ុន្តែគេត្រូវតែគ្រប់គ្រងគេត្រូវថែថែរក្សាស្ថាប័នហ្នឹងដើម្បីគេរៀបចំសម្ដាប់ធ្នាប់ពិភពលោកឡើងវិញឲ្យបាននឹងណាមើលឃើញជាជាទស្សនវិជ្ជារួមអញ្ចឹងណាអរគុណ អរគុណហើយគុណចាស់វិយធម្មោមិនតឹងតាមការរៀបរាប់របស់គុណចាស់នៅឃើញថាការក្អេងក្អាងហ្នឹងវាវាកាត់ចេញមកពីអំនួតអួតអាងថាខ្លួនឯងហ្នឹងខ្លាំងកងបើអីចឹងទៅអាហ្នឹងបើ យើងមើលទៅវាជាវាចេញមកពីអញ្ចឹង ឬក៏មកពីគិតឃើញថាខ្លួនឯងមានអំណាចខ្លាំងយ៉ាងម៉េច កណាតាមពិតទៅខ្ញុំថែមតិចដែរថារឿងដែលមនុស្សយើងកណានៅទុនខ្សោយនៅមានកម្រិតណាមនុស្សយើងកម្រប្រើពាក្យដែលថាខ្លួនឯងអស់ចាហ្នឹងសម្រាប់អ្នកដតីឲ្យអ្នកដតីឃើញណាតែក្រោយពីពេលអឺនៅយូរយូរទៅជាមួយនឹងមនុស្សដែលពាក់ខ្មែរយើងមានពាក់មួយខ្ញុំកណាលើកឡើងมันចង់ប៉ះពាល់ដល់ប្រសងទេ ប៉ុន្តែកណាលើកឡើងពែកស្លោកមួយថាបួសយូរនឹងចិត្តប្រែហើយពេលខ្មែរថាបួសយូរដល់ពេលបួសយូរទៅដឹងចិត្តប្រែហើយនឹងចិត្តព្រះអញ្ចឹងធ្វើអីបំពេញទៅលើគេថាមេត្តារបស់ព្រះចែងចេញមកអត់សំគ្រប់ទៀតទេអញ្ចឹងទេបុគ្គលមួយចំនួនដែលស្ថិតនៅក្នុងអំណាចរបស់គុំនីផ្ដាច់ការហ្នឹងវាចូលដល់អាគំនិតហ្នឹងពេលដែលទុំខ្សោយ ពឹងលើសភាពជួយទំនុកបំរុងពីបុគ្គលមួយចំនួនឬក៏ប្រទេសមួយចំនួនដែលជាប្រជាធិបតេយ្យដែលមានសិទ្ធិមនុស្សពិតប្រកបត្រឹមត្រូវហើយមានការគោរពនៅសិទ្ធិរវាងគ្នានឹងគ្នាចេះចែករំលែកអញ្ចឹងទេប្រទេសចិនកាលពីនៅទុនខ្សោយពឹងទៅលើសេដ្ឋកិច្ចពិភពលោកដោយព្រះអង្គវិទ្យាធម្មលើកឡើងអញ្ចឹង ហើយបុគ្គលមួយ ចំនួនដែលរស់នៅក្នុងប្រទេសកុម្មុយនីកាលណាធ្វើអំពើនឹងប្រគុំគ្នាយូរទៅយូរទៅហើយមនុស្សនឹងកាន់កាប់ដដែលដដែលក្នុងសមាជិកភាពនឹងមានន័យថាកើននៅអំពើពុករលួយកើននៅភាពក្អេងក្អាងកើននៅភាពអំនួតនឹងកាន់តែខ្លាំងឡើងខ្លាំងឡើងឯងអញ្ចឹងប្រទេសចិនសប្តាហ៍ហ្នឹងវាចូលទៅអាកម្រិតមួយដោយបងវិរិយៈធម៌មូលលើកឡើងមកអញ្ចឹង កាលណាទទួលបានផលប្រយោជន៍ពីបរទេសនឹងច្រើនពេកគឺធ្វើឲ្យចិននឹងមានការអំណួតយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ខ្លួនហើយថាមាន តែខ្លួនទេគ្រប់គ្រងជំនួយទាំងស្រុងធ្វើបំរើ បរទេសទាំងស្រុងបំរើឲ្យអន្តរជាតិឲ្យពិភពលោកទាំងមូលបើគ្មានពីប្រទេសចិនទេ គឺពិភពលោកនឹងត្រូវតែអត់បាយស្លាប់ឬក៏ត្រូវតែខ្វះខាតនៅសម្ភារៈមួយ ចំនួនដែលប្រើប្រាស់ អញ្ចឹងចិនហ្នឹងតែចង់បញ្ជាក់ទៅអាមេរិកខាងថាណែណែឯងកុំធ្វើខ្លាំងមកលើខ្ញុំប្រយ័ត្នខ្ញុំមិនគ្រប់គ្រងខ្ញុំមិនផ្គត់ផ្គង់នៅវត្ថុនេះវត្ថុនោះឲ្យណែឯងចឹងអាហ្នឹងជាចំណុចរបស់គុំនីគុំនីបង្កើតនៅអាច្បាប់គុំនីឡើងហ្នឹងគឺថាឲ្យមនុស្សស្មារភាពស្មើគ្នាអាហ្នឹងជាចំណុចនៃមាត្រាមួយចំនួននៅក្នុងច្បាប់របស់គុំនីប៉ុន្តែគុំនីហ្នឹងពេលណាដែលបាន បើយកច្បាប់នឹងមកប្រើហើយមនុស្សមួយចំនួនដែលដឹកនាំណាកណាកាន់ក្តាប់អំណាចនៅក្នុងដៃគ្រប់គ្រាន់ហើយមានលុយច្រើនគ្រប់គ្រាន់ហើយវាស្រឡាញ់អាលុយនឹងជាងអាលទ្ធិរបស់ខ្លួនអញ្ចឹងទេអត់ចង់យកអាលទ្ធិពិតប្រកបដែលខ្លួន បានចែងជិញចលទ្ធិកុម្មុយនីយកមកប្រើទៀតទេយកអាច្បាប់មួយច្បាប់ការយកមកដែលមើលឃើញអាសម្ភារៈនិយមនឹងចាប់ដើមពឹងទៅលើអាសម្ភារៈនិយមនឹង គឺថាបំពេញទៅលើច្បាប់សិទ្ធិមនុស្សនឹងតែម្ដងនឹងបើយើងមើលឃើញយ៉ាងខ្លីថាប្រទេសកុម្មុយនីសជាច្រើនមិនមែនតែប្រទេសចិនទេយើងឃើញរុស្ស៊ីក៏យ៉ាងដែរកាយពីសង្គ្រាមអឺតិចហ្នឹងគឺថារុស្ស៊ីហ្នឹងក៏បានคล้ายទៅជាប្រទេសមួយដែលយើងគួរឲ្យអាណិតធម៌គឺថាដល់ថ្នាក់ប្រកាសឲ្យអឺសហភាពសូវៀតហ្នឹងប្រទេសណាមួយចង់បំបែកខ្លួនចេញជាអឺប្រទេសឯករាជ្យខ្លួនឯងក៏ក៏ក៏មិនដឹងធ្វើម៉េចទេ គេនេះគេគេនាំគ្នាបែកជីងពីសូវៀតអស់ទៅនេះពេលនោះហើយអាមេរិកកាំងឃើញសូវៀតនឹងទន់ខ្សោយក៏នាំគ្នាទៅជួយលើកស្ទួយសូវៀតទាំងទៅទីបំផុតសូវៀតនឹងបានអំណាចបានលុយកាសគ្រប់គ្រងខ្លួនឯងបានរឹងមាំហើយស្រាប់តែចាប់ដើមធ្វើអំពើយំខ្នងធ្វើអំពើអឺมันគប្បីជាមួយនឹងពិភពលោកដែលគេខំប្រឹងលើកស្ទួយគ្រប់គ្រងយើងហ្នឹងអញ្ចឹងដែរហើយឥឡូវយើងមើលយើងបែរមកប្រទេសវៀតណាមវិញ ប្រទេសវៀតណាមហ្នឹងយើងត្រូវពិចារណាឲ្យមែនទេណាគណៈសេដ្ឋកិច្ចឡើងចាប់ដើមវៀតណាមហ្នឹងក៏អត់ខុសពីចិននឹងនឹងនឹងនឹងសូវៀតហ្នឹងដែរពីព្រោះវាស្ថិតនៅក្នុងក្រោមចង្កោមកុំនីនឹងដូចគ្នាហ្នឹងប្រជាប្រដ្ឋខ្មែរក្រោមត្រូវមើលឲ្យច្បាស់តងកន្លែងហ្នឹងគណៈគណៈយួនហ្នឹងបានដោយអំពើអឺបរទេសគេជួយ បានដោយគណិតបរទេសគេជួយយកក្រុមហ៊ុននានាទៅឲ្យយួនហ្នឹងចាប់ដើមបង្កបង្កើនផលបានផលប្រយោជន៍កាន់តែធំធេងហ្នឹង គឺប្រជាប្រដ្ឋយើងវាក្រន់តែអឺបានញើសក្អែលពយួនបន្តិចបន្តួចតែប៉ុណ្្នឹងទេដើម្បីចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃយើងមិនប៉ះដេសែទេ មានការងារធ្វើវាសំខាន់ឲ្យប្រជាជនយើងបានការងារធ្វើដែរក៏ប៉ុន្តែយួននេះវាខុសពីចិនហើយនឹងនឹងនឹងសូវៀតរុស្ស៊ីហ្នឹងទេ វាដូចតែគ្នាហ្នឹងពួកអាក្រមកុម្មុយនីហ្នឹងកាលណាវាបានផលប្រយោជន៍ហើយកាន់កាន់កាន់សេដ្ឋកិច្ចនៅក្នុងដៃរៀងរឹងមាំមកបន្តិចបានតែរឹងមាំមកបន្តិចចាប់ដើមអំនួតហើយ អញ្ចឹងយើងមើលដល់ប្រទេសណាមួយដែលស្ថិតនៅក្នុងអំណាចផ្ដាច់ការមានការទំនាក់ទំនងជាមួយនឹងលទ្ធិកុម្មុយនីសហើយរស់នៅវាអាស្រ័យទៅលើការมันគ្រប់សិទ្ធិមនុស្សទាំងឡាយហ្នឹងវាវាវាក្រុមតែមួយទេចេញមកពីអំពើដែលมันมันឲ្យតម្លៃទៅលើអ្នកជំនួយអ្នកជំនួយការណាហើយមិនឲ្យតម្លៃលើបុគ្គលមួយចំនួនដែលគេមើលឃើញថាប្រទេសយើងទន់ខ្សោយគេចង់ជួយយើងគេជួយយើងហើយបែរទៅជាមិនតបស្នងសងគុណគេបែរទៅជា យកអាសេចក្តីអំណួតមានបានបន្តិចបន្តួចលោភៈទោសាមោហៈដោយព្រះអង្គលើកឡើងមកអញ្ចឹងចាប់ឡើងធ្វើការប្រតិកម្មទៅលើពិភពលោកហ្នឹងហើយថែមទាំងចង់កាន់កាប់ពិភពលោកទាំងមូលទាំងមូលទៀតដោយព្រះអង្គវិយៈធម្មលើកឡើងមកអញ្ចឹង បានត្រឹមតែបន្តិចបន្តួចប៉ុណ្ណឹងបែរទៅជាក្អេងក្អាងចង់លើកខ្លួនឯងឡើងទៅកាន់ពិភពលោកសួរថាបើលទ្ធិកុម្មុយនីសវិញមកកាន់កាប់ជាពិភពលោកដោយអាមេរិកកាំងសព្វថ្ងៃយើងសួរថាឋិតទៅក្រោមអំណាចផ្ដាច់ការរបៀបហ្នឹងណា តើប្រជាពលរដ្ឋពិភពលោកនឹងតើរស់ដោយរបៀបណាយើងកាន់តែទរនតរាជាងលទ្ធិប្រជាធិបតេយ្យដែលមានមានអ្នកកាន់កាប់ដោយអាមេរិកកាំងសប្ថ្ងៃហ្នឹងវាសឹងតែរាប់រយដងមិនមែនតែម្ដងទេយើងមើលហេតុអីបានចិនមានជនជាតិចិនហុងកុងជនជាតិចិនតៃវ៉ាន់ជនជាតិចិនទីបេជនជាតិចិនម៉ុងហ្គូលី ហេតុអីគេមិនចង់សហការជាមួយចិនទៅរស់ហៅតែចិនតែមួយ ហើយជនជាតិចិនតែមួយមកអំពីគេរស់នៅជាមួយនឹងគុំនីគេដឹងគុំនីពិតប្រវត្តិយ៉ាងណា គេរស់មកនៅមួយសរៃគេដឹងភាពអស្ចារ្យរបស់សរៃនឹងដល់កម្រិតណានោះជាជាជាជាជាសិទ្ធិរបស់គេជ្រើសរើសគេមើលឃើញអាអាសក្តីលោភលន់របស់គុំនីនឹងវាមានអាភាពអស្ អស្ចារ្យដល់គួរយើងនិយាយថាវាមិនអាចយកមកធ្វើជាមិត្តបានយើងមិនអាចរាប់អានជាសាច់ឈាមរបស់យើងបានដល់ថ្នាក់អឺហុងកុងនឹងសឹងតែអត់ចង់ឃ្លែតជាងពីពីពីពីអង់គ្លេសទេប៉ុន្តែដោយសារតែវាអស់អាតួនាទីជាអ្នកគ្រប់គ្រងទៅដូច្នេះវាទៅសងទៅចិនអញ្ចឹងទៅហើយអញ្ចឹងឯតៃវ៉ាន់ហ្នឹងគាត់មើលឃើញអាហ្នឹង ដូចដូចដូចដូចដូចមិននឹងអង់គ្លេសបញ្ជូនហុងកុងសងទៅចិនអង់គ្លេសមិនអឺចុះខសន្យាជាមួយចិនថា45ឆ្នាំក្នុងកំឡុងហ្នឹងចិនតៅគោរពសិទ្ធិអឺរបស់អង់គ្លេសរបស់ជន ជាតិហុងកុងទាំងអស់ដែលក្រមស្ថិតនៅក្រមការគ្រប់គ្រងរបស់អង់គ្លេសទាំងប្រមាណគេធ្វើរបៀបម៉េចតៅតែធ្វើតាមហ្នឹងក៏ប៉ុន្តែមិនតន់នឹងបាន30 10ឆ្នាំ20ឆ្នាំ30ឆ្នាំល្អផង ចិនចាប់ប្រើឲ្យគេប្រើអាច្បាប់មួយហៅថាអឺ extradition ណា extradition ហ្នឹងពាក្យហ្នឹងគឺថាមានទោសអ្វីនៅហុងកុងចាប់យកមកកាត់ទោសនៅស្រុកចិនឃើញទេគេមានចាចមានអីនៅហុងកុងដែរហេតុអីមិនឲ្យកាត់ទោសនាំគ្នាមកកាត់ទោសនៅស្រុកចិនឃើញទេអញ្ចឹងវាមានអាប្រព័ន្ធហ្នឹងមួយប្រព័ន្ធកុំមុនីហ្នឹងយកមកកាត់ទោសដើម្បីដាក់ទរណកម្ម នឹងហើយបានបានបានបានជនជាតិតៃវ៉ាន់អីជាដើមនោះគេអត់ចង់ចូលជាមួយចិនទេមកអំពីភាពដែលយងខ្នងរបស់ចិនដែលជាមហាអំណាចហើយថែមទាំងមហាអំណាចលោបលន់នៅនៅនៅនៅនៅអំពើយងខ្នងហើយលោបលន់ទៀតមិនត្រឹមតែលោបលន់ហើយមិនគោរពសិទ្ធិមនុស្សទេដោយតំបន់ស៊ីងចៀងជាដើមហ្នឹងមានមនុស្សជនជាតិចិនដែរតែជនជាតិចិនភាគតិចមួយចំនួនជាង1លានអ្នកនៅក្នុងអា អាអាអាជំរំមួយគេហៅថា detention center ហ្នឹងគឺថាដាក់គុកតែម្ដងប៉ុន្តែពិភពលោកគេស្រែកជារៀងរាល់ថ្ងៃហើយចិនមានមានមានមាន ទៅធ្វើដឹងធ្វើលឺអីណែហ្នឹងហើយហ្នឹងហើយមនុស្សជនជាតិភាគតិចមួយចំនួនដែលគ្មានសម្លេងនៅក្នុងក្រៅប្រទេសដូចដូចដូចតៃវ៉ាន់ផងហើយយើងមើលតើរួងគ្រោះប៉ុណ្ណឹងហើយចុះបើតៃវ៉ាន់ហ្នឹងចូលចូលថិតនៅក្រោមអំណាចចិនគ្រប់គ្រងទាំងស្រុងអត់ខុសពីពួកតំបន់ស៊ីនជៀងជនជាតិអ៊ុយហ្គើហ្នឹងទេ ហើយមានសាសជាតិជាច្រើនទៀតនៅក្នុងប្រទេសចិនហ្នឹងទៅរងគ្រោះដូចចឹងក៏ប៉ុន្តែដោយសារគ្មានព័ត៌មានយកជីងមកខាងក្រៅឲ្យយើងដឹងអញ្ចឹងគ្នាទៅតែរងគ្រោះទរុនតរាតមទៅតាមយថាកម្មនៅក្នុងប្រទេសចិនណាក៏ប៉ុន្តែសួរថាអឺតៃវ៉ាន់ដឹងតៃវ៉ាន់ដឹងតៃវ៉ាន់ដឹងច្បាស់ណាអឺទីបេដឹងច្បាស់ណាអញ្ចឹងពួកអស់ទាំងហ្នឹងគឺថាទោះបីចំណាយអស់ ធនធានធម្មជាតិចំណាយអស់ធនធានមនុស្សប៉ុណ្ណាក៏គាត់ត្រូវតែប្រឆាំងជាដាច់ខាតស៊ូនៅខាងក្រៅប្រទេសចិនថ្មីត្បិតតែมันបានมันចន់มันតន់សុំចូលជាឯករាជ្យភាពទៅជាប្រទេសដាច់ដライមួយមែនក៏ប៉ុន្តែគាត់នៅក្រាញ់នានាអត់ចង់ទៅចូលរួមជាមួយនឹងចិនទេមកពីគាត់ដឹងថាតែចូលចិនហើយ ចិននឹងធ្វើបាបឯងនៅពេលវេលា ណាក៏ដោយមិនដឹងថាវែងឬឆ្ងាយឲ្យតែចិនក្តាប់អំណាចបាននៅក្នុងដៃហើយយកទៅរួមគ្នាចិនតែមួយចិននឹងធ្វើទុកពួកហ្នឹងហ្នឹងជាចំណុចមួយដែលប្រទេសកុម្មុយនីធ្វើបាបទៅលើសិទ្ធិមនុស្សហើយបុគ្គលទាំងឡាយដែលកាន់ក្តាប់ហ្នឹងអាស្រ័យទៅលើចំណន់មួយចំណន់បុគ្គលដែលកាន់ក្តាប់លោភហាមទៅលើសិទ្ធិអំណាចរបស់ខ្លួនហ្នឹងដែលធ្វើឲ្យពិភពលោកហ្នឹងมันអាច มันអាចបានសពបានទេដល់បុគ្គលទាំងឡាយណាមួយក្នុងចំណោមបុគ្គលនៅលើពិភពលោកនោះកាលណា មាន វាសនាដែលកាន់កាប់អំណាចហើយបុគ្គលទាំងអស់ហ្នឹងតែងតែធ្វើអំពើអាក្រក់ហ្នឹងហើយគឺថាបុគ្គលទាំងឡាយហ្នឹងអត់មានអត់មានចង់ស្វែងរកសន្តិភាពឲ្យពិភពលោកទេជាពិសេសដោយពូទីនដោយដោយស៊ីជីងពេញនេះជាដើមកណាអូខេអរគុណតាំងអឺចំពោះ ការទៀមទាឯករាជ្យនឹងប្រទេសតៃវ៉ាន់ហ្នឹងតើវាមានសកម្មជាក្រមយើងនឹងអាច មានលទ្ធភាពដូចជាប្រទេសតៃវ៉ាន់ហ្នឹងគុណចាស់មើលទៅ កម្ពុជាក្រម យើងយើងមើលឃើញតើយកតៃវ៉ាន់ជាគំរូថ្ងៃអនាគតណាអឺនិយាយអញ្ចឹងវាមានលក្ខណៈប្លែកបន្តិចអឺតៃវ៉ាន់ចេះគណៈនិយាយ ប្រវត្តិនឹងប្រកេនបន្តិចចោះ ណាពេលដែលតស៊ូគ្នានោះលោកអឺសិង្ហជាវិជាកាជាគាត់ក៏ដូចថាគាត់ធ្លាក់ពីអំណាចទៅកាលនោះវាយគ្នាជាមួយជប៉ុនវាយគ្នាជាមួយជប៉ុនគាត់ធ្លាក់ពីអំណាច គាត់បបួលលោកម៉ៅស៊ីតុងនឹងចូលរួមជាមួយគ្នាអានោះគាត់ដូចជាប្រធាននាយកបដីចូលរួមជាមួយគ្នាម៉ៅស៊ីតុងមកស្នើមុនស្នើមុនអញ្ចឹងចូលរួមជាមួយគ្នាទៅគាត់បញ្ចូលសមាជិកភាពខាងគុំនេះហ្នឹងមកខាងសេរីនេះព្រោះរដ្ឋាភិបាលជាកាជាតិនោះទទួលការគ្រប់គ្រងទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិកអញ នឹងពេលដែលគេផ្លាស់ប្ដូរថាអីរាជវង្សឆេងចុងក្រោយគេបំផុតហ្នឹងពួកនោះក្រុមគុំនេះក៏តស៊ូទៅពួកសេរីហ្នឹងក៏គេចង់បដូរប្រទេសចិនហ្នឹងទៅជាដឹកនាំសេរីប៉ុន្តែពួកនេះត្រង់ដូចពុកកលួយបន្តិចអញ្ចឹងទៅគុំនេះហ្នឹងស៊ីស៊ីខ្លាំងទៅនាំគ្នាវាយជប៉ុនបោកចូលគ្នាវាយជប៉ុនដល់កង កម្លាំងរបស់ម៉ៅសេតុងនឹងបញ្ចូលមកច្រើននៅក្នុងកម្លាំងរដ្ឋាភិបាលសេរីនេះដេញប្លន់យកអំណាចប្លន់មកអំណាចចាប់ហ្មងចាប់ ក្រុមលោកជីងកជាអីនឹងសម្លាប់ចោលទៅគាត់ស្នើសុំគាត់ស្នើសុំថាឥឡូវគ្នាគាត់ច្រើនគាត់សុំទៅនៅកោះតៃវ៉ាន់ហ្នឹងអឺហ្នឹងមានមនុស្សឯណាណា មានមនុស្សឲ្យមួយលានជាងមួយលានអីសមាជិករដ្ឋាភិបាលនឹងក្រុមកូនចៅគាត់ខ្លះហ្នឹងទៅកោះតៃវ៉ាន់ហ្នឹងទៅមិនមកសិទុងក៏គេប្រកាសអឺរដ្ឋគេលទ្ធិកុម្មុយនីសនឹងឡើងឆ្នាំ1949ហ្នឹងទៅអញ្ចឹងហ្នឹងក្រោយក្រោយសង្គ្រាមលោកលោកទី2បន្តិចហ្នឹងព្រោះពេលហ្នឹងគុណដឹងច្បាស់ហើយវាវាច្បោកច្បល់ពិភពលោកច្បោកច្បល់ហ្នឹង ជប៉ុនប្រាំងអង់គ្លេសអីហ្នឹងគឺសម័យហ្នឹងភូមាក៏គេសងឯករាជ្យណាទៀមទាក៏គេសង ក្រមឥណ្ឌាក៏ទទួលបានឯករាជ្យពីប្រទេសអង់គ្លេសហើយក្រមយើងប្រទេសយើងប្រទេសកម្ពុជាប្រទេសយួនពីពួកគេបើកកាលនោះអង្គការសហជីវជាតិគេបើកដោយកណាទូលអញ្ចឹងណាអឺអឺ បើឋានៈណាចង់ដាក់ពាក្យគ្រប់សមត្ថភាពខ្លួនឯងដាក់ពាក្យហៅថា decolonization អញ្ចឹងដាក់ពាក្យចូលសំទម្លាក់អាណានិគមចោះពីនឹមរបស់ខ្លួនចោះពីស្មារបស់ខ្លួនហ្នឹងហើយទៀមទាតស៊ូធ្វើខ្លួនឯងទៅប៉ុន្តែមិនមែនបើសិនពួកអាណានិគមហ្នឹងវាគ្មាន ការប្រជុំព្រមព្រៀងគ្នានៅអង្គការសហប្រជាជាតិទេ มันងាយបានទេគុណច្បាស់ជាឈាមដាបប្រទេសនោះនីមួយៗហ្នឹងឯងតងើបឡើងគេសម្លាប់ចាប់ដាក់គុកអីចឹងហូហាយចឹងប៉ុន្តែដោយសារមានច្បាប់នោះហើយយើងមើលឃើញក្រមប្រទេសដែលគ្រប់គ្រងទាំងអស់ដូចហ្វីលីពីន គ្រប់គ្រងដោយប្រទេសអេស្ប៉ាញអេស្ទីម៉ូគ្រប់គ្រងដោយអេស្ប៉ាញឥណ្ឌូនេស៊ីដោយប្រទេសផ្សេងចឹងទៅឥណ្ឌាណាដល់ប៉ុន្តែ អឺប៉ូទុយហ្គេសអាប៉ូទុយហ្គេសហ្នឹងហើយយើងប្រាំងអញ្ចឹងទៅហុងកុងនឹងមានច្រើនប្រទេសរួមមានជប៉ុនខ្លះមានប្រាំងមានអង់គ្លេសចែកតំបន់គ្នារៀងៗខ្លួនអញ្ចឹងអឺតាទៀតម៉ាឡេស៊ីសិង្ហបុរីហើយឥណ្ឌានឹង50 60ប្រទេសនោះបែកចេញនោះ បែកចេញជាក្រុមវាមិនមែនទៅ50 60ទេទេ50 60សាសបែកចេញទៅហើយចេញទៅប្រទេសច្រើនគឺថាបន្ទាប់ពីសង្គ្រាមលោកលើកទី2មកនោះប្រទេសទាំងអស់នោះបង្កើតឡើងថែមច្រើនច្រើនទៀតចឹងទៅនឹងនឹងរឿងកោះតៃវ៉ាន់ហ្នឹងវាអញ្ចឹងពេលតែគាត់បំបីខ្លួនសំតណៅហ្នឹងលោកម៉ៅសេតុងក៏ព្រមព្រមឲ្យគាត់ភៀសខ្លួនតណៅហ្នឹងទៅរស់នៅសុខដុមរមនាហ្នឹងទៅ កុំមកជ្រៀតជ្រែកឲ្យចូលនេះទៀតកុំគិតថាចង់មកដណ្ដើមអំណាចឲ្យទៀតគាត់នោះក៏ឲ្យប្រពន្ធនឹងលោកស្រីសួងគេងលេងនឹងជិះកប៉ាល់ទៅទៅសុំជំនួយពីសហរដ្ឋអាមេរិកណាអឺសុំមកពីលោកស្រីសួងគេងលេងហ្នឹងគាត់ធ្លាប់រៀន University នៅសហរដ្ឋអាមេរិកហើយគាត់មានមិត្តភ័ក្តិច្រើន ចឹងខាងអាមេរិកនោះគឺចូលមកឧបត្ថម្ភតៃវ៉ាន់ហ្នឹងតាំងពីនោះមកមកពីធ្លាប់ជួយស្រាប់កាលកាលលោក នេះជាប្រធាននៃសម្ដីស្រុកចិននោះបាទហ្នឹងប្រវត្តិគេអញ្ចឹងដល់ម្ល៉េះហើយគេដូចតែប្រកាសអញ្ចឹងទៅដល់ទៅពេលគេមានកម្លាំងស្រួលបួលគេស្នើដាក់ពាក្យសុំចូលជាសមាជិកអង្គការសហប្រជាជាតិហើយក៏គេបានកៅអីនោះទៅអឺចិនដាក់ដែរគេអត់ឲ្យ មកពីកាប់គេថាចិនមានហើយឃើញអត់នោះអញ្ចឹងមកពីហេតុអីមកពីគេដឹងថាលោកម៉ៅស៊ីតុងនេះគឺថាតាមតាមស៊ីសាច់លោកនោះចោលមិនចង់ឲ្យលោកនោះមាន តរទៀតនឹងរឿងនឹងវាប្រវត្តិនឹងវាចេញមកអញ្ចឹងទេបានចំហររបស់គេគេឃើញប្រវត្តិរបស់គេគេតស៊ូអានេះអានេះ ហើយគេខំប្រឹងឆ្នៃទឹកដីកោះតៃវ៉ាន់ហ្នឹងឲ្យទៅជាកោះមួយមានអំណោយផលគេស្វែងរកធនធានធម្មជាតិមួយចំនួនគេខំតាក់ទងទៅយិននៅបរទេសបង្កើតទៅជ្រោមចាក់អីអឺឧស្សាហកម្មក៏ច្រើន ផលិតទំនិញក៏ល្អឡើយគេអត់ខ្លាចនោះរបៀបតៃវ៉ាន់នេះចេះតែរឿងយើងវាមានលក្ខណៈផ្សេងផ្សេងយើងត្រូវគេឆ្លៀនពៀនពីមួយចំនួនទៅមួយចំនួននិយាយទៅសម័យសង្គ្រាមលោកលើកទី2 ចប់ទៅឆ្នាំ1946ហ្នឹងគេធ្វើស្ថិតិដែរនៅខាងកម្ពុជាក្រោមយើងហ្នឹង ទឹកដីកូសាំងស៊ីនហ្នឹងប្រាំងគេមានតំណាងរះ6នាក់តំណាងឲ្យ ទឹកដីកូសាំងស៊ីនទឹកដីនៅនាយសមុទ្ររបស់គេហ្នឹងគេធ្វើការបោះឆ្នោតសាកល្បងចុះឡើងមួយលើកជាពីរលើកប៉ុន្តែគម្រោងនឹងមិនបានសម្រេចទេដោយសារហូជីមិញនេះក៏ដោយអឺងូរិនយីមបៅដាយហ្នឹង គឺថាបន្តរៀបចំយ៉ាងម៉េចគឺចង់បញ្ចូលសំបីតាបាវដៃក៏អញ្ចឹងហូជីមិញក៏អញ្ចឹងចង់ឲ្យបញ្ចូលអាអាវៀតណាម3 3កន្លែងហ្នឹងគេហៅគីត្រអាគីហ្នឹងអាគីទាំង3ហ្នឹងអឺបាក់គីបាក់ទ្រុងណាមបាក់ទ្រុងណាមបាក់ទ្រុងណាមគីហ្នឹងគេថា គីទាំង3ហ្នឹងដែលគេហៅ5គេហៅទ្រគីហ្នឹងអាគីទាំង3ហ្នឹងឲ្យចូលគ្នាខាងជើងអាកដាលដបងឲ្យចូលតែមួយណាតែ3ជាគឺចង់ប្រមូលយកទឹកដីយើងនឹងតម្ដងហើយយើងតាមពិតនៅក្នុងកិច្ចព្រមព្រៀងរបស់ប្រាំងមានតាំងពីគូណានរោដាមមកវាទៅយ៉ាងហោចបំផុតក៏ទៅបកលខេត3មកឲ្យប្រជាណាចក្រកម្ពុជា ក្នុងនោះមានខេត្តស្វាយតងខេត្តពាមហើយនឹងដូចជាខេត្តរោងតម្រៃនេះតៃនិនតៃនិនរោងតម្រៃតៃនិនហ្នឹងហើយមាត់ជោគហើយនឹងពាមពាមហ្នឹងដូចចោះទៅបន្តិចស្អីឡុងសៀងតាំងឡុងសៀងឡុងសៀងហ្នឹងហើយឡុងសៀងហ្នឹងពាមហ្នឹងចិត្តទៅទួលតមោកទៅអោចិត្តទៅអមលចិត្តទៅអមងហ្នឹង នឹងហួសពីនេះចោលបន្តិចទៅនៅក្នុងកិច្ចព្រមព្រៀងរបស់ governor ប្រាំងនៅកូសាំងស៊ីនហ្នឹងហើយជាមួយលួងនរោត្តមហ្នឹងកាលដែលបកគលថ្វាយកប៉ាល់មួយសម្រាប់លួងនរោត្តមជិះទៅណាទៅណាមកណតាមជើងទឹកហ្នឹងមាននិយាយអញ្ចឹងដើម្បីបញ្ចប់សង្គ្រាមដោយសារសង្គ្រាមកាលប្រគូណាអង្គឌួងនោះខ្លាំងណាស់ហើយផុតពីប្រគូណាអង្គឌួងសោយទីមង្គតទៅលួងរោដំនឹងឡើងប៉ុន្តែពេលនោះទៅ អត់មានធ្វើសង្គ្រាមទៀតទេគឺថាតើចាប់ផ្លាស់ប្ដូរការអឺរំដោះទឹកដីកម្ពុជាក្រមកដោយกระดาษស្នាមវិញម្ដង ដោយហៅប្រាំងមកសម័យនោះយើងនៅគ្រប់គ្រងតើសម័យប្រគូណាអង្គឌួងណាយើងនៅគ្រប់គ្រងយើងនៅវាយយើងតស៊ូសម្លាប់គ្នាជាមួយយួនសម័យនោះសម័យអង្គញាសើងអង្គុយនោះ1800ជាងហ្នឹងហ្នឹងសម័យហ្នឹងពងខ្លាំងហើយ គុណដាវគុណអីនឹងនៅកាត់សម្លាប់គ្នាពេញនឹងរះខ្មែរណាទៅសុកចិត្តអត់ទេ មានដែលសុកចិត្តណាម្ដងណាអត់ផងនឹងរឿងយើងខុសពីតៃវ៉ាន់អញ្ចឹងគុណហើយយើងមិនដែលមានប្រវត្តិតាក់ទងជាមួយអាមេរិកទេ យើងមានតែជាមួយប្រាំងអញ្ចឹងរឿងយើងវាមានជាប់ពាក់ព័ន្ធនឹងស្អិតតមួតណាជាមួយប្រាំងដោយសារគូណាអង្គឌួងធ្លាប់សរសេរលិខិត2ដងទៅប្រគូណាណាប៉ូលេអុងទី3 និយាយពីរឿងបើសិនណាលោកចង់ប្រគល់ទឹកដីនឹងបើលោកវាយយកបានហើយព្រះអង្គវាយយកបានហើយសូមព្រះអង្គកុំត្រួតត្រាយកទឹកដីនឹងពីព្រោះទឹកដីនឹងជាទឹកដីរបស់ទូបង្គំហើយទឹកដីមួយចំនួនដែលបាត់បង់យូរហើយនឹងកណានិយាយស្មោះតាមលិខិតលោកដូចជាខេត្តដូណៃដែលហៅថាយួនយកបានដោយស្ងប់ស្ងាត់អាខេត្តនឹងមួយចំនួននឹងវាជាប់ព្រំដែនចាម វាឆ្ងាយឆ្ងាយជាប់ព្រំដែនចាមហ្នឹងយួនក៏រសៀចូលមកហើយវាយកដោយស្ងាត់ស្ងាត់ហ្នឹងដោយគ្មានការតវ៉ាលោកមិនទៀមទាទេ លោកទៀមទាតាទឹកដីខាងត្បូងនេះអាចិត្តចិត្តនៅកម្ពុជានេះតាំងពីពេញកัวឃ្លាំងអីលងហោយួនហៅសៅតិនយើងតៃជំនាន់ចាស់នឹងអាខេតធំធំទាំង6ហ្នឹងគឺលោកធំ ស្នើលួងបកូនណាណាប៉ូលេអុងទី3នឹងកុំយកមកពីនឹងជាទឹកដីរបស់ប្រជាណាចក្រកម្ពុជា ហើយត្រូវវៀតណាមឆ្លៀនពៀនក្នុងពេលថ្មីថ្មីហ្នឹង យើងនៅកាប់សម្លាប់គ្នាតស៊ូគ្នាសម្បើមណាស់មិនមែនយកបានដោយស្ងាត់ស្ងាត់ដោយខេតដែលជាប់ជាមួយព្រំដែនចម្ប៉ាទេនោះនៅក្នុងឯកសារនោះមានអញ្ចឹងច្បាស់លាស់អញ្ចឹងប៉ុន្តែដោយយើងនេះមាន ចាញ់បោកចាញ់បោកយួនបង្កើតជាចារកម្មផ្សេងផ្សេងឲ្យមានអ្នកក្បត់ដូចព្រះអង្គសិវថាដែលទៅជាបងប្អូន3នាក់ហ៎កូនណានរោត្តមកូនណាស៊ីសវ័តហើយកូនណាស៊ីវថាហ្នឹងព្រះអង្គស៊ីវថាហ្នឹង3នាក់បងប្អូនហ្នឹងមកប៉ុន្តែព្រះអង្គស៊ីវថាហ្នឹងអត់បាននេះអីទេលោកទៅចាញ់នយោបាយគេចូលទៅតស៊ូជាមួយប្រាំងទៅ ចូលព្រៃចូលអីសម្រាប់ពួកប្រាំងសម្រាប់ពួកអីទៅ ពួកប្រាំងវាខឹងវាឈប់ឲ្យបដ ாய் ទៅវាដូចថាវាខ្ជិលវាថាខ្មែរហើយនឹងនឹងណា គឺយួននឹងនាំអាតណាយួនបញ្យុះឲ្យយើងឲ្យយើងធ្វើអញ្ចឹងទៅឲ្យប្រាំងស្អប់យើងគឺថាគ្រប់ចំនួនទាំងអស់យួនប្រើនយោបាយធ្វើឲ្យខ្មែរនឹងលងទៅក្នុងអន្តៈមួយវាប្របួលយើងទៅតស៊ូអញ្ចឹងប៉ុន្តែរូបភាពដែលចេញទៅសម្រាប់ប្រាំងវាអត់ទៅទេវាឲ្យខ្មែរទៅដោយផ្ទាល់ ឲ្យឃើញផោះតាងខ្មែរនឹងសម្លាប់ប្រាំងចឹងបំពីវាចង់បានទឹកដីយើងនឹងកុំឲ្យប្រាំងនឹងបកគលមកយើងអញ្ចឹងណាយើងអាអាភាពពិតប្រកបជាមួយប្រជាពលរដ្ឋយើងប្រជាពលរដ្ឋយើងអត់ដឹងទេហើយមកសពថ្ងៃមកទល់ឥឡូវហ្នឹងប្រជាពលរដ្ឋយើងចំនួននៅតែយល់ថាណែការសម្លាប់លួងស៊ីវថាព្រះចបុតស៊ីវថាអីហ្នឹងមិនត្រឹមត្រូវអីវាមិនមែនរឿងមិនត្រឹមត្រូវទេ វាជាផលវិបាកអកុសលកម្មរបស់ក្រុមយើងមួយចំនួនដែលទៅចាញ់នយោបាយរបស់គេហើយធ្វើទៅឲ្យវាបាត់បង់អញ្ចឹងមកទល់សប្តាហ៍ថ្ងៃនឹងថាឲ្យវិភាគរឿងទឹកដីកម្ពុជាក្រមបាត់ដោយសារអីនឹងវាគ្មានអ្នកណាវិភាគចេញហើយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជួនកាលអ្នកនយោបាយខ្លះនឹងក្អេងកាងគ្មានដឹងអីនឹងចិត្ត ជេបតិចផ្ដាសាលួងបច្ចេកចេស្ដាទី2ចេកចេថាទី2អីចិត្តជេអញ្ចឹងទៅដោយដោយមិនព្រមមើលនៅក្នុងប្រវត្តិសាស្ត្រដោយមិនព្រមពិចារណាច្បាស់លាស់ថាតើសម័យនោះវាមានរឿងអីខ្លះយើងសិក្សាយើងពិចារណាដោយជុំវិញទៅ ជាការពិតរឿងវាខុសវាតកតងមកដើមជាប់ពីនោះមែនប៉ុន្តែស្មារតីព្រះអង្គជ័យជាស្ដារទី2ហ្នឹងលោកឆ្លាញ់ប្រទេសជាតិ លោកខៀវទាលោកហ៊ុនបណ្ដាំជាច្រើនយើងធ្វើមិនដឹងបានក្នុងក្នុងសម័យនោះពីព្រោះខ្សែស្រឡាយខ្សែលោហិតរបស់ប្រជាខ្មែរសម័យនោះបន្តបន្តមកនឹងមានការទៀមទារុះរើត្រឡប់មកវិញនឹងច្រើនដងច្រើនលើកច្រើនសារប៉ុន្តែមហេសីមេម៉ាយរបស់ព្រះអង្គនឹងចិត្តតែស្នើសុំពញ្ញាឲ្យឥណ្ឌាតិចម្ដងហើយម្ដងទៀតតរហូតរហូតទៅដល់យួនមានកម្លាំងពេញលេញទៅឈប់ទៅណាបដ ாய் នឹងរឿងវាចឹងរឿងវាមកទៅតាមដំណាក់កាលហើយយើងមិនបានដឹងនៅក្នុងដំណាក់កាលនោះទេយើងមិនបាននៅនៅក្នុងដំណាក់កាលនោះទេយើងយើងចេះតែនិយាយដោយខ្វះការពិចារណាពាក្យអសុរោះពេញពាក្យចឹងទៅ អ្នកខ្លះជួនកាលពេញចិត្តខាងនេះទៅពេញចិត្តខាងនោះទៅម្ល៉េះហើយការសាមគ្គីភាពផ្នែកស្មារតីរបស់យើងវាអត់មានវាអត់មានសោះ អានឹងមកពីអីនៅរោគ3យ៉ាងដែលវាធ្វើទុកបុកម្នេញមនុស្សលោកយើងហ្នឹងគឺលោភៈទោសៈមោហៈហើយរោគ3យ៉ាងហ្នឹងអកុសលកម្ម3យ៉ាងហ្នឹងនៅក្នុងពុទ្ធសាសនាលោកឲ្យជំរះដោយអ្វីដើម្បីបន្ថយនៅលោភៈលោកឲ្យធ្វើទៀនដើម្បីបន្ថយនៅទោសៈលោកឲ្យរក្សាសិលដើម្បីបន្ថយនៅមោហៈលោកឲ្យធ្វើភាវនា មានទានសិលភាវនានៅក្នុងទ្រឹស្ដីបត់នៃពុទ្ធសាសនានឹងលើកឡើងគោលការណ៍3ដើម្បីបន្ថយនៅអាគោលការណ៍3យ៉ាងដែលអាក្រក់នោះគឺយើងចង់បន្ថយលោភៈយើងនាំគ្នាធ្វើទានឲ្យច្រើននឹងយើងបន្ថយបានលោភៈច្រើនហើយយើងចង់បន្ថយទោសៈយើងនាំគ្នាថែរក្សាសិលហៅថាសិលធម៌នោះអានឹងយើងបន្ថយនៅទោសៈ បើយើងចង់ឲ្យបាត់នៅភាពល្ងឹតល្ងងមោហៈហ្នឹងត្រូវធ្វើការភាវនាចម្រើនមេត្តាភាវនានោះឲ្យច្រើនបានប្រកាន់ខ្ជាប់នៅធម៌3យ៉ាងហ្នឹងមកកើតឡើងឥឡូវពិភពលោកដែលគុណឃើញ មនុស្សចាប់ផ្ដើមបាត់បង់សិលធម៌បានមនុស្សហ្នឹងវាវាឡើងអាកំផាប់ភ្លើងកំហឹងវាឡើងទោសៈហ្នឹងច្រើនបំពីមនុស្សបាត់សិលបាត់សិលច្រើនអត់សិក្សាសិលទេចឹងទោសៈបកើនបកើនពេញទុកវិឆាតដៅរលរៀល នោះអញ្ចឹងនៅក្នុងធម៌របស់សាសនាហ្នឹងគឺមានវិធីបង្ក្រាបនៅអរិញគេហៅថាអកុសលធម៌អរិញចរិតបាបនៅក្នុងខ្លួនមនុស្សយើងហ្នឹងអញ្ចឹងយើងយើងផ្នែកខាងកម្ពុជាក្រមបើចង់និយាយដូចតៃវ៉ាន់វាមិនដូចទេកូនអំពីតៃវ៉ាន់វាសាសតែមួយហើយយើងវាសាសផ្សេងគ្នាយើង យើងសាសផ្សេងគ្នាគេសាសតែមួយដីតែមួយប៉ុន្តែគេអាមួយគេនិយមផ្នែកខាងសេរីហើយហើយហើយប្រវត្តិនៃការបែងចែកឥឡូវគាត់ទៅបង្កើតទឹកដីតៃវ៉ាន់កោះតៃវ៉ាន់ហើយគាត់ចាប់ផ្ដើមរៀននៅក្នុងរចនាសម្ព័ន្ធហៅថា system system ដឹកនាំតៃវ៉ាន់តាំងពីជាង70ឆ្នាំមកហើយវាជា system សេរី ចឹងមនុស្សទាំងអស់ហ្នឹងមិនអាចចូល system កុំនេះបានទេវាអត់វាខុស system គ្នាហើយក្រុមម៉ៅសេតុងហ្នឹងគាត់ដឹកនាំគាត់ពង្វល់ប្រទេសចិនហ្នឹងប្រទេសចិនហ្នឹងវាច្បុកច្បល់ហ្នឹងតាំងពីរាជវង្សឆេងមករហូតវាញ៉ៃញ៉ៃអឺរងការឈ្លានពានអុកឡុកពីអង់គ្លេសផង ពីជប៉ុនផងពីអីផងនោះច្រើនអញ្ចឹងណាដល់ទៅយើងយើង វាមានតែអឺសัพបរសធម៌របស់យើងឲ្យយួននៅដេញយួនទៅមិនបានពឹងប្រាំងឲ្យមកជួយវាយប្រាំងឯណាតទេតទេមកចូលបានដោយសារលិខិតរបស់ប្រគុណណាអង្គឌួងហ្នឹងបាទកើតជាប្រាំងវាយចូលមកស្រុកយួនហ្នឹងឯងកម្មជាក្រមហ្នឹងអាហ្នឹងរឿងប្រាំងមកហ្នឹងដោយសារប្រគុណណាអង្គឌួងហ្នឹងឯងសេសបត់ទៅជើញមកបានគេមកហ្នឹងវាយហ្នឹង ហើយមានប្រាំងក៏នឹងមានអេស្ប៉ាញមានអឺព័រទុយហ្គាល់ឲ្យមកជាមួយ មានហូឡង់ទៀតណោះប៉ុន្តែក្រុមនឹងឆ្លោះគ្នាសម្លាប់គ្នាទៅនៅមិនបានក៏នៅសល់តែប្រាំងទៅព្រោះប្រាំងកាលនោះគាត់ខ្លាំងកាលណាប៉ូលីអង់ទី3ហ្នឹងហើយដោយសារមនុស្សប្រាំងវាមានចេះមកទៅគ្រប់គ្រងប្រទេសណាដឹកនាំប្រទេសណា មិនសូវជាប្រឡងយកមនុស្សទៅទេច្រើនតែយកអ្នកស្ម័គ្រចិត្ត យកហៅយកអ្នក volunteer នោះអញ្ចឹងអ្នក volunteer វាមកមនុស្សគ្រប់ធនមិនមកតែមនុស្សមានសញ្ញាបត្រទេអត់សញ្ញាបត្រក៏មកដែរអញ្ចឹងវាមកវាមកស្រែ Hennessy វាមកបៀប៉ោវាមកអាលើកជើងដាក់លើប៊ីរ៉ូវាមកអាឥឡូវគេហៅរបៀបបុកស៊ីហ្នឹងអញ្ចឹងទៅការដឹកនាំរបស់ប្រាំងហ្នឹងវាមិនសូវរីចម្រើនទេ មិនសូវធ្វើឲ្យប្រទេសនឹងរុងរឿងដោយក្រោមការដឹកនាំរបស់អង់គ្លេសទេតែគុណមើលប្រទេសដែលក្រោមការដឹកនាំរបស់អង់គ្លេសនឹងមកមានការរីកចម្រើនប្រព័ន្ធអប់រំក៏ល្អមកពីគេប្រឡងយកមនុស្សដែលមានសញ្ញាបត្រត្រឹមត្រូវហើយនេះបើយើងថាឥឡូវលោកទីហោដូចគណៈថាប្រកាសថាឥឡូវខ្ញុំបាន មានដីមួយកន្លែងអញ្ចឹងអ្នកណាចង់ទៅធ្វើការកន្លែងនោះ បកាឲ្យដាក់ឈ្មោះមកយកទៅទាំងអស់យកមនុស្ស volunteer យកមនុស្សដែលស្ម័គ្រចិត្តទៅធ្វើការឡើយហ្នឹងចាអ្នកអត់ផ្ទះអត់សម័យអត់ការធ្វើហ្មងចុះឈ្មោះមកពុបពុបយកទៅបដ ாய் អញ្ចឹងវាចម្រោះហ៎អញ្ចឹងគូអញ្ចឹងមកសពគ្រប់បែបយ៉ាងមកអាស្រែហើយទៅស៊ីអាបៀប៉ោឲ្យមកមហោមហាយអញ្ចឹងទៅបើមកត្រឹមស្រែក្រហមអីស្រែស្រែគាត់បាទទេអានេះមកអាធន់មកអញ្ចឹងនឹងអញ្ចឹងវានាំមកសពគ្រប់ហ៎ វានាំមកភៀនកញ្ឆាបរិយបៀខ្មែរណា ទៅចេះលេងបៀហ៎ពួកឥណ្ឌូចិនណាទៅចេះលេងបៀអត់ទេអាបៀហ្នឹងមកពីប្រាំងមកពីពួកអឺរ៉ុបតាយើងឯណាទៅចេះលេងបៀហើយយើងឯណាទៅចេះទាត់បាល់យើងពួកវាមកពង្រៀនទាត់បាល់ឥឡូវយួនវិញ្ញាណរឿងទាត់បាល់នោះញៀនជាងអីទៅទៀតប៉ុន្តែហ្នឹងវាជាលបែងកីឡាចាប៉ុន្តែយើងមិនកីឡាឲ្យទៅលេងភ្នល់គ្នាតែរហូតហ្នឹងអញ្ចឹងណា វាភ្នាល់ចាក់លុយវិន័យទ្រព្យសម្បត្តិអស់លេងទៅផឹកស្រាគ្មានគិតគូមកក្រោយទៅស្រាចេះឆ្ងាញ់ទៅឆ្ងាញ់ទៅអាស្រាផឹកស្វឹងអស់លុយហើយនៅទិញផឹកទៀតអញ្ចឹងបាននៅក្នុងប្រទេសលោកខ្មែរថាទឹក ដែលឆ្ងាញ់បំផុតគឺទឹកស្រាហ្នឹងឯងទឹកស្វឹងហ្នឹងហ្មងចេះនិយាយអញ្ចឹងអូអញ្ចឹងមិនឆ្ងាញ់មិនបើបងលុយហើយទិញទៅផឹកស្វឹងខាតទ្រព្យសម្បត្តិខាតពេលវេលានៅមនុស្សនៅទិញផឹកហ្នឹង វាមិនឆ្ងាញ់ទេថាអញ្ចឹងប្រទេសលោកគេរំលឹកប្រាប់យើងអញ្ចឹងមានរឿងច្រើនដែរអាការតស៊ូរបស់យើងវាស្ថិតនៅលើកម្លាំងរបស់យើងគាត់ណាវាមិនមែនស្ថិតនៅលើអ្នកណាជាខ្នងទេគេជួយគេជួយយើងគេការពារគេអបស្ទប់អន្តរាគមកុំអោយយួនបបាអំពើខុសខើមកលើយើងហើយយើងខំប្រឹងអនុវត្តទៅតាមលើផ្លូវច្បាប់ តៃវ៉ាន់អាចប្រើសិទ្ធិជនជាតិដើមឬមួយសេចក្តីប្រកាសរបស់អង្គការសហជីវជាតិណាបានទេតៃវ៉ាន់ប្រើបានទេណាតៃវ៉ាន់មានតែពឹងជាមួយសម្ព័ន្ធមិត្តហើយពឹងនៅលើសេដ្ឋកិច្ចរបស់ខ្លួន ធ្វើម៉េចដែលសហរដ្ឋអាមេរិកគ្រប់គ្រងបានមកពីតៃវ៉ាន់វាមានចំណុចល្អរបស់គេគេគោរពសិទ្ធិមនុស្សហើយគេអាចបង្កើនប្រជាពលរដ្ឋរបស់គេមានស្មារតីរឹងមាំតស៊ូមុះមុត ហើយគេផលិតបានភោគផលឧស្សាហកម្មជាច្រើន ដែល នាំចេញមានផលប្រយោជន៍សម្រាប់ពិភពលោកហើយផ្លាស់រយៈពេលច្រើនឆ្នាំគេអ្នកវិនិយោគទុនរបស់គេដាក់នៅទីនោះច្រើន យើងអត់ទាន់មានគេធ្វើជាមួយយើងដោយផ្ទាល់ទេប៉ុន្តែទឹកដីរបស់យើងមានធនធានធម្មជាតិគួរឲ្យគេចាប់អារម្មណ៍នឹងច្រើនហើយយើងមានចំណែកនៅ ឈូងសមុទ្រអកន្លែងសមុទ្រចិនត្បូងយើងមានចំណាយភពផលទន្លេមេគង្គកសិកម្មរបស់យើងរ៉ែក៏យើងមានដែរសប្តាហ៍ហ្នឹងគេអឺប្រមូលផលរ៉ែមួយចំនួននៅក្នុងទឹកដីកម្ពុជាក្រមយើងហ្នឹងប៉ុន្តែគេអត់ឲ្យយើងដឹងទេហើយគេអត់ចែកឲ្យយើងទៀតគេមិនជួយយើងឲ្យរីកចម្រើនគេថាយើងចង់ហេតុអីបានយើងចង់ទៀមទា អឺបំបែកសាសនាចេញពីគេឥឡូវខ្ញុំកណាសួរតើអ្នកណាចង់បំបែកសាសនាពីអ្នកណាខ្មែរខ្មែរខ្មែរកម្ពុជាក្រមខ្មែរក្រមកំពុងតែមាន សាសនាគណៈថេរវាទដោយខ្លួនស្រួលហើយយួនមានតែលកាន់សាសនាថេរវាទឯណាវា វាទៅរៀនក្រោយនឹងតាហើយវាចូលមកដល់វាចាប់ឲ្យខ្មែរនឹងទៅចូលជាមួយវត្តវាទៅចូលជាមួយសាសនាវា ចុះបើវាអញ្ចឹងវាចង់ឲ្យខ្មែរទៅនិយាយបញ្យលខ្មែរក្រមហ្នឹង ទៅនិយាយទេសនាបញ្យលធរខ្មែរជាភាសាយួនទៅវាស្រួលភាសាតែមួយវាស្រួលជនជាតិតែមួយវាស្រួលសាសនាតែមួយវាស្រួលចុះបើវាថាស្រួលអញ្ចឹងមិនបានវាមិនចូលសាសនានឹងជាមួយខ្មែរវានាំគ្នានិយាយខ្មែរបើវាគិតថាអញ្ចឹងវាទៅចាប់ខ្មែរទៅថាស្រួលវាចាប់ខ្មែរឲ្យទៅចូលជាមួយវាឲ្យវាស្រួលតើស្រួលស្រួលសម្រាប់វាប៉ុន្មានស្រួលសម្រាប់ខ្មែរណា មិនក៏វាបញ្យល់កន្លែងហ្នឹងហើយវាយើងតវ៉ាតស៊ូអាម៉េចហើយចុចខ្មែរនៅតទេតទេមិនបានបានវាមកចាប់ខ្មែរឲ្យទៅចូលជាមួយវានេះដែលយើង កំពុងតែអនុវត្តសាសនាថេរវាទដោយខ្លួនយើងនេះហើយឥឡូវយើងយើងមិនព្រមចូលជាមួយវាថាយើងចង់ប្រកែកចង់នៅតែឯងធ្វើអីវាវារឿងយើងគួរឆ្ងល់ហើយហើយខ្មែរក្រមយើងគួរគួរគួរគិតរឿងហ្នឹងទេ លោកសំខ្មែរក្រមមួយចំនួនដែលនិយាយភាសាថា ថាសុខសบายជាមួយ គេហើយនឹងវាយ៉ាងម៉េចអាក្បាលខួរក្បាលនឹងទៅណាអស់ទៅវាអញ្ចឹងណាមានគិតឃើញទេយើងនៅសុខកដុំរមនីថារាប់រយឆ្នាំថាឡូវ400ឆ្នាំចោះយើងយើងនៅដោយខ្លួនយើង400ឆ្នាំហេតុអីបានពេលនេះវាបង្ខំឲ្យយើងទៅនៅក្រៅវានេះឲ្យយើងទៅចូលជាមួយវានេះហើយវាថាយើងចង់នៅខ្លួនឯងទៅអី យើងចង់បំបីខ្លួនទៅអីមានអាណាចង់បំបីខ្លួនគេនៅខ្លួនគេតាំងពីដើមអញ្ចឹងមកឯងមកចាប់គេបញ្ចូលហើយថាគេចង់បំបីខ្លួនវាចេះតែចោតយើងវាចេះតែលើករឿងយើងមកចោតយើងតែតែរឿងអារបត់ពីមុនមកវាអត់ព្រមនិយាយកណាមិនចង់និយាយដល់អារឿងអស់ចឹងចឹងតែនិយាយទៅវាចេះតែឃើញហើយឲ្យវាដឹងឲ្យវាដឹងរឿងហ្នឹងតើអ្នកណាបង្ខំអ្នកណាអ្នកណាចង់តស៊ូយ៉ាងម៉េច យើងគ្រាន់តែចង់ថែរក្សារបៀបរបស់យើងតា ពីដើមមកខ្មែរដែលទៅចូលជាមួយយួននោះហើយយួនវាមានសាសនាគណៈធេរវាទពីកាលវា វាទឹមតែរៀនពីខ្មែរនឹងឯងពីរៀនពីប្រទេសកម្ពុជានឹងសាសនាវាជាសាសនារបៀបចិននោះទេតា សាសនាមហាយានទេតាក្រុមពាក់អាវពាក់អីនោះតាវាមានតពាក់ស្បង់ចពោអីវាណាវាទឹមបកកើតតាវាទឹមរៀនក្រោយនឹងតា ខ្មែរមានរាប់ពាន់ឆ្នាំមុនវាទៅទៀត វត្តយើងមានមុនវាមកដល់ទៅទៀតហើយវាថាយើងចង់បំបាយខ្លួនទៅបំបាយខ្លួនទៅអីរហូតទៅដល់វានាំប្រសង់ខ្មែរក្រមឥឡូវនឹងកម្មអភិបាលឈួតវិញមួយចំនួនរបស់ខ្មែរក្រមនឹងទៅតាមវាដែរអ្នកណាទៅចង់បំបាយពីវាតើវាទៅចង់ចាប់យើងបញ្ចូលជាមួយវាទេតាយើងមានទៅចង់បំបាយពីវាទេ យើងចង់ឲ្យនៅដដែលមានអាណាចង់បំបាយពីវាមានយើងមានមូលម្ដុំជាមួយវាពីកាលណា វាសាំតាយួនទៅបង្កើតថ្មីមកចូលមួយខ្មែរក្រោមមកទៅមកពីវាមានគណៈធេរវាស្អីវាសាសនានោះពុទ្ធសាសនានោះវាកាន់ពុទ្ធសាសនាមហាយានហើយអាយួនកុំនេះហាណូយមិនមានសាសនាស្អីវាវាអត់ទេ វាបំផ្លាញគ្រឹះសាសនាចោលវាបំផ្លាញពុទ្ធសាសនាកុំថាឡើយវាទៅទៅស្រឡាញ់សាសនាដោយឥឡូវនេះវាអត់ទេអាយួនខាងជើងនេះឲ្យវាដឹងអញ្ចឹងកុំចេះតែ និយាយបិទភ្នែកនឹងនិយាយចំពោះមន្ត្រីខ្មែរហើយលោកសង្ឃខ្មែរក្រមដែលនិយាយភាសាតប្រេះតប្រាស់ហ្នឹងបើគ្មានដឹងខ្យល់ទេឲ្យមើលក្បួនឡើងវិញទៅកុំចេះតែនិយាយថ្មិចព្រែកនិយាយនឹងឲ្យប្រវត្តិសាស្ត្រដៀលដៀលខ្លួនឯងនឹងដៀលដៀលពុជម្បោអ្នកឯងនឹងទៀតអ្នកឯងឲ្យចាំទៅអ្នកឯងក្បត់ជាតិនឹងមិនសល់ឥឡូវដូចពូជួយកងហ្នឹងក្បត់ជាតិខ្លួនឯងហ្នឹងអានោះឲ្យអ្នកក្បត់ជាតិទៅ មិនអ្នកតស៊ូពីក្រៅអ្នកក្បត់ទៀតទេកុំនិយាយវង្វេងវង្វាន់អញ្ចឹងមិនត្រូវទេដូរពាក្យនឹងត្រឡប់មកវិញខ្ញុំកណាមរលឹកអញ្ចឹងយួនប្រើឲ្យនិយាយយ៉ាងម៉េចនិយាយតាមវាអញ្ចឹងអានឹងហើយដែលដែលខ្លួនឯងជាអ្នកក្បត់ជាតិនោះអាក្បត់ជាតិនឹងគឺក្បត់ខ្មែរក្រមណាមិនក្បត់អីទេអញ្ចឹងក្បត់ជាតិខ្មែរក្រមបាត់ប្រជា សាសខ្មែរក្រមប្រជាជាតិខ្មែរក្រមនោះបានគេហៅថាក្បត់ជាតិ អ្នកដែលគេតស៊ូនៅខាងក្រៅជួយប្រជាជាតិខ្មែរក្រមជួយប្រជាសាសន៍ខ្មែរក្រមនឹងឲ្យមានសិទ្ធិសេរីភាពឲ្យឲ្យចេះក្លាហានតស៊ូដោយលោកនេះថាតឹងថាប្រើប្រាស់សិទ្ធិនឹងត្រឡប់មកវិញអញ្ចឹងកុំអោយសង្ងំព្រមពេលអានឹងវាជារបស់យើងហ្នឹងហើយគេគេគេ គេគៀបសង្កត់យើងគេបំភ័ណ្ឌយើងមិនអោយយើង យល់អាហ្នឹងឥឡូវហ្នឹងយើង ខំប្រឹងបញ្យល់ឲ្យយល់ហ្នឹងឲ្យយល់ឲ្យដឹងអាហ្នឹងហើយផ្លូវពុទ្ធសាសនាណែនាំឲ្យធ្វើអញ្ចឹងមិនផ្លូវពុទ្ធសាសនាណែនាំឲ្យឲ្យទៅចូលជាបកជនហើយខ្លួនឯងបួសជាលោកសង្ឃពុទ្ធសាសនាឲ្យទៅចូលជាបកជន គេមិនត្រូវទេ អានោះខុសហើយអានោះខុសហើយបើតាមនិយាយទៅធម៌វិន័យនឹងគឺខុសធ្ងន់ហ្មងណា កុំចង់ឲ្យកណានិយាយច្រើននោះហើយតាហ៊ាននិយាយច្រើនទៀតកណានិយាយតទៅទៀតលោកសង់អង្គណាក៏ដោយចាស់ចណាណាក៏ដោយបើថាមិនដឹងអីស្មើកូនក្មេងនឹងសម្រាប់ខ្ញុំកណាអត់ទេកុំទៅចូលរួមយោបល់ជាមួយយួនអីចូលជាមួយคลิปយួនអីមកនិយាយបន្ទោសថាការតស៊ូរបស់ក្រុមខ្មែរក្រមនៅខាងក្រៅជារឿងខុសឯសោះណាកុំនិយាយតទៅទៀតណាភាសាហ្នឹងកុំនិយាយខ្ញុំកណាអត់អត់បដ ாய் បានទេ មិនអោយព្រះអង្គគ្រប់អង្គឬមិនអោយអស់លោកកម្មាភិបាលនឹងប្រើភាសារបៀបនឹងដើម្បីបោកបញ្ឆោតខ្មែរតទៅទៀតទេឈប់ហើយអត់បានជាដាច់ខាតហាមហ្មងហើយនឹងបើមិនចង់ទទួលអរិញការថ្មាស់តេះដៀលមិនចង់ទទួលការប្រមាថពីខាងក្រៅទេកុំឲ្យសោះបែរត្រឡប់មកវិញ បែរមកស្រឡាញ់ប្រជាពលរដ្ឋវិញនោះបានជាការត្រឹមត្រូវបានសំជាមោខ្មែរក្រមនឹងគណៈសំផ្ដាំឲ្យផ្ដាំទៀត ឈប់វង្វេងវង្វាន់ជាមួយយួនគ្មានកំណើទេកំនុំជាមួយយួនគ្មានកំណើដាច់ខាត ចំណោះវានឹងមានតែការវាធ្វើឲ្យព្រះអង្គនឹងរលក់មកពីយួនអំណាចរបស់ព្រះអង្គយួនអំណាចរបស់អស់លោកមករំលាយពូចាស់ខ្មែរនឹងហើយសូមចាំឲ្យច្បាស់ណាសម្ដីរបស់ខ្ញុំក៏ណាអាត្មានឹងអត់មានថាអូកោងកាយអីទេប៉ុន្តែបើមិននិយាយរបៀបនឹងទេមិនមិនភ្ញាក់លឹកទេ ជាលឹកទេឯកំនៅវេយង្វាន់ជាមួយនឹងអំណាចបុណ្យស័ក្តិរបស់យួនផ្ដាល់ឲ្យតែងទួចហ្នឹងនាំតែខូចគេឈ្មោះទេខ្ញុំកណាស្វាផ្ដាំទៅណាណាផ្ដាំហ្នឹងច្បាស់លាស់ឲ្យដដែលដដែលឲ្យចាំចោះណាអរគុណណាទៀតអឺហ្នឹងហើយសួរផ្ដាំដដែលចំពោះ ការដែលមូលបង្កាច់ថាអ្នកនៅក្រៅនឹងជាអ្នកចេតថាហើយអ្នក នៅក្រៅនឹងក្បត់ជាតិមិនមែនទេដោយគុណចាស់បាន លើកឡើងមិញណាការបំរើគុំនិយមហើយមកបង្អាប់ជាតិសាសន៍ខ្លួនឯងនឹងឈ្មោះថាជាជាគេក្បត់ជាតិហើយឡើយមិនតាំងមានការលើកឡើងមិញណា បាទកណាកណាយល់ថាយើងមាន តែផ្លូវមួយគត់ទេអឺយើងនៅខាងក្រៅស្រុកហ្នឹងគឺថាមាន តែពង្រឹងស្មារតីចំណេះដឹងហ្នឹងជូនទៅដល់ពួកគាត់អ្នកដែលនៅខាងក្នុងហ្នឹងតែម្ដងចំណុចដែលយើងអាចធ្វើបានហ្នឹងគឺថាយើងមានតែផ្លូវមួយគត់ដែលយើងធ្វើហ្នឹងគឺថាយកច្បាប់មកដើរហើយខំប្រឹងប្រែងពង្រឹងអាស្មារតីសិទ្ធិមនុស្សស្មារតីសិទ្ធិជនជាតិដើមគំនិតដែល អូសទាញឲ្យយុវជនទាំងអស់ចំនួនថ្មីថ្មីហ្នឹងឲ្យគាត់យល់ដឹងអំពីសេចក្តីប្រកាសរបស់អង្គការសហជីវជាតិសំខាន់ឲ្យគាត់យល់អ្វីទៅដែលជាសិទ្ធិរបស់ខ្លួន អាចទទួលយកបាននៅកិច្ចការងារមួយចំនួនដែលខ្លួនមិនធ្លាប់បានធ្វើខ្លួនមិនធ្លាប់បានប្រទេសឃើញ ខ្លួនមិនធ្លាប់បានសញ្ជឹងគិតឃើញថារបស់ហ្នឹងជារបស់ខ្លួនគាត់បានលះបង់ដោយកម្មភិបាលមួយចំនួនដែលព្រះអង្គលើកឡើងមិញទាំងពីរអង្គថាកម្មភិបាលទាំងអស់ហ្នឹងគាត់បានអឺគាត់បានលងគំនិតទៅលើទៅលើអារបបកុម្មុយនីសហ្នឹងទាំងស្រុងហើយដូច្នេះគាត់ខ្វះពិចារណាហើយគាត់មិនបានយល់ដឹងអំពីច្បាប់អន្តរជាតិទៀតធ្វើឲ្យពួកគាត់ហ្នឹងគឺលងគំនិតទៅលើអាការអូសទែងរបស់ ក្រមកម្មាភិបាលយួនមួយចំនួនហ្នឹងធ្វើឲ្យគាត់លួងកម្រិតទាំងអស់ហ្នឹងឥឡូវយើងនៅខាងក្រៅស្រុកហ្នឹងយើងមានតែផ្លូវមួយគាត់គឺតែងយកយុវជនទាំងឡាយណាដែលគាត់អាចទទួលយកបានថា ស្ដាប់នៅចំណេះដឹងវាអាចផលប្រយោជន៍ទាំងបានមកដោយថាធម្មទានឈ្នះអត់ទានទាំងឡាយហ្នឹងយើង ថានៅក្រៅប្រទេសថ្មីត្បិតតែពួកគាត់ឲ្យឲ្យតម្លៃយើងថោកក៏ប៉ុន្តែចំពោះពួកយើងគិតថាតម្លៃធម្មទានតម្លៃគំនិតតម្លៃ យោបល់នេះវាជាការងារចាំបាច់ខ្លាំងណាស់សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរក្រមយើងនៅឯស្រុកហ្នឹងគាត់យល់ដឹងអញ្ចឹងមួយមួយថ្ងៃមួយថ្ងៃខ្ញុំគិតឃើញថាខ្ញុំមើលឃើញអាសភាពដែលកើតឡើងនៅចំណេះដឹងរបស់ខ្មែរក្រមយើងវាកាន់តែកើនឡើងហើយហើយអញ្ចឹងកាលណាចំណេះដឹងហ្នឹងបុគ្គលដែលមានចំណេះដឹងខ្ពស់បុគ្គលហ្នឹងនឹងអាចតវ៉ានឹងអាចតស៊ូជាមួយនឹងភាពអឺខ្វះខាតភាពជិះជាន់ភាពអឺ ទុនខ្សោយរបស់ខ្លួននោះកែប្រែកែប្រែចំណុចទាំង3 4ដែលខ្លួនខ្វះខាត ខ្លួនទុនខ្សោយខ្លួនត្រូវកក្រោមការកិច្ចជន់ហ្នឹងចាប់ដើមសក្តីប្រាថ្នារបស់ខ្លួនហ្នឹងចង់បាននៅផលអ្វីមួយហើយអឺឃ្លាតចាកពីអំពើអ្វីអ្វីមួយដែលខ្លួនមិនចង់បានហើយអញ្ចឹងមានតែមនុស្សចេះដឹងមានតែមនុស្សយល់យល់ច្បាប់ទាំងអស់នោះទេ ដែលអាចធ្វើបាន អញ្ចឹងបងលើកឡើងថារវាង ខ្មែរនិងតៃវ៉ាន់ហ្នឹងវាខុសគ្នាតកន្លែងចំណុចខ្មែរសប្តាហ៍ហ្នឹងអត់មានអឺគ្រប់គ្រាន់ក្នុងការងារទៀមទាអាស្រ័យមកអំពី ខ្មែរក្រមខ្វះធនធានមនុស្សហើយមនុស្សទាំងឡាយវាស្ថិតនៅក្រោមការអូសទាញរបស់រដ្ឋអំណាចមនុស្សមួយចំនួនហ្នឹងគឺថាខ្វះខាតនៅចំណេះដឹងហ្នឹងហើយតើបានគេអូសទាញនៅ ទៅអំពីរដ្ឋអំណាចគេហ្នឹងគេគ្រប់គ្រងនៅអំពើទាំងអស់ហ្នឹងមកលើយើងធ្វើឲ្យយើងហ្នឹងងប់ងល់ទៅលើចំណុចអស់ទាំងហ្នឹងអញ្ចឹងទេខ្មែរក្រមសប្ថ្ងៃហ្នឹងគឺថារស់រៀនមានជីវិតទៅមុខទៀតបានទៀមទៀមនៅសិទ្ធអ្វីបានអាស្រ័យទៅទៅលក្ខណៈយើងនឹងចេះដឹងនៅចំណុចទាំងទាំងអស់គ្នា ហើយបុគ្គលមួយចំនួនដែលស្ថិតនៅក្រោមការអូសទាញនេះតវិលត្រឡប់ថយក្រោយវិញតើមានការភ្ញាក់រលឹកដឹងខ្លួននៅ អ្វីទៅដែលហៅថាសេចក្តីប្រាថ្នារបស់ខ្លួនអ្វីទៅដែលហៅថាសេចក្តីចង់បានរបស់ជនជាតិរបស់ខ្លួនអ្វីទៅដែលហៅថាជនជាតិខ្លួនដោយដាច់ដោយឡែកពីជនជាតិដទៃមិនមែនជាជនជាតិដទៃហ្នឹងគេបកលសិទ្ធិអំណាចគេបកលសេចក្តីសុខឲ្យយើងបានទេមានតែយើងទេเตรียมទេរកសេចក្តីសេចក្តីសុខដោយខ្លួនឯងអញ្ចឹង មានតែផ្លូវមួយគាត់ទេខ្មែរក្រមសពថ្ងៃកណាថាបើទៀមទានៅសិទ្ធអ្វីមួយបានពោពីអំណាចយួននោះមានតែការចំណេះដឹងតែប៉ុណ្ណឹងផ្ដាល់នៅចំណេះដឹងផ្ដាល់នៅគំនិតផ្ដាល់នៅការប្រាថ្នាច្បាប់អន្តរជាតិទាំងអស់ទេមានសិទ្ធមានគំនិតតែមួយគាត់ទេគឺថាអាចទៀមទានៅសិទ្ធទាំងអស់ហ្នឹងមកបានបើសិនតែខ្មែរក្រមនឹងមានចំណុចអស់ទាំងហ្នឹងហើយខ្ញុំជឿជាក់ថាខ្មែរក្រមមិនថិតនៅក្រមក្រមការគ្រប់គ្រងមិនថិតនៅក្រមការ ដឹកទេងដឹកអូសទេងរបស់គេបានទៀតទេអាហ្នឹងជាចំណុចដែលយើងហៅថាអាចប្រៀបធៀបថាយើងអាចទៀមទានៅសិទ្ធិស្វ័យយ័តយើងអាចទៀមទានៅភាពឯករាជ្យទៀមទានៅការដកអាណានិគមអីហ្នឹងអាហ្នឹងអាស្រ័យទៅលើយើងទាំងអស់កិច្ចការងារមួយចំនួន ធំ ដែលខាងក្រៅជួយហ្នឹងយើងពឹងទៅលើបរទេសបរទេសដោយព្រះអង្គវិយៈធម្មលើកឡើងមកហើយគេជួយយើងទៅលើសិទ្ធិមនុស្សតែប៉ុណ្ណោះ បើសិនតែមានការគ្រប់គ្រងធ្វើអំពើទរណកម្មធ្វើអំពើហិង្សាមកលើយើងអាហ្នឹងគេអាចជំនួយនៅផ្លូវការតាមផ្លូវច្បាប់អីបានក៏ប៉ុន្តែភាពជាម្ចាស់ទឹកដីត្រូវតែเตรียมទីត្រូវតែเตรียมពីនៅអ្វីដែលជាជារបស់ខ្លួននឹងមកវិញដោយតែយើងហៅថារបស់បាត់យើងត្រូវតែទៅស្វែងរកចឹងអារបស់គ្មានយើងត្រូវតែធ្វើឲ្យមានរបស់បាត់ត្រូវរកមកវិញហើយភាពខ្វះខាតត្រូវតែបំពេញអាហ្នឹងកណាសុំចូលយោបល់ឲ្យខ្លីតែប៉ុណ្ណឹង បើកសំឡេងអឺល្មមយើងយើងសូមអាននៅខមខមមិនរបស់ពួកគាត់ ដែលបានចូលរួមចូលជាខមមិនហ្នឹងឥឡូវសូមមើលខមមិនខាងអស់ទាំងអស់គ្នា យើងឃើញថាមានខមមិនច្រើនដែរពីខាងលើទៅបងណូគ្រូស្នែមកពីខេត្តប្រតពាំងសាឡាញ់នយោបាយ អឺឡាយ9ស្រឡាញ់អ្នកនយោបាយឡាយ9ស្នែខាងព្រះតពាំងក៏ថាអឺអឺមិនចេះសូមជម្រាប ពីទឹកដីសៀមរាបណាទៀនអូកណ្ដាសៀមរាប ហើយនឹងបេះដូងខ្មែរកាត់សំពះហើយនឹងហៀវខ្មែរក្រោមអឺថៃសុភាពចោះបើគេមិនអោយយើង ទៅតាក់ទងជាមួយនឹងបរទេសតើអស់លោកគិតយ៉ាងណាអ្នកណាអ្នកមិនតាក់ទងបរទេសតែថ្ងៃហ្នឹងបរទេសនៅស្រុកយើងពេញហ្នឹងបាទនេះគ្រាន់តែថាយើងអត់តន់មានអាអាគំនិតមួយ ដែលយើងអាចឆ្លៀសវិញគាត់ និយាយនេះវិញចាគាត់និយាយថាបើគេមិនអោយពួកគាត់តាក់ទងនឹងជាមួយខ្មែរក្រមនៅបរទេសហ្នឹងមហាសហព័ន្ធហ្នឹងគាត់ជួនៅក្នុងនេះអញ្ចឹងយើងគាត់ធ្វើម៉េចពួកវាដាហាមវាដាហាមគ្រប់តែគ្នាហាមយើងគេគិតធ្វើម៉េចវាប្រាប់យើងយើងកុំស្ដាប់វាទៅចាប់ហើយវាអត់ទៅធ្វើម៉េចទេហ្នឹងពីព្រោះមានបំណិញស្មាតដៃខ្លួនឯងមានណាមួយខុសច្បាប់វា ថាឥឡូវមិនតាក់ទងបរទេសវាហាមឲ្យតាក់ទងបរទេសគិតធ្វើម៉េចម៉េចបើថាច់គ្រឿងទៅអង្ជឿងហើយយើងខាយនៅតែតាក់ទងមកបរទេសតាតាក់ទងតែរហូតហ្នឹងហើយសម័យហ្នឹងយើងតាក់ទងស្រួលស្អីណាបងប្អូនមកយល់អញ្ចេះនយោបាយរបស់យួនវាហាមតែឥឡូវបងប្អូនមិនលឺសូរទេហើយវាប្រាប់ថាវាហាមបងប្អូនយើងមួយចំនួនហ្នឹងកុំឲ្យតាក់ទងយើងខាយទៅវងជឿងថាច់គ្រឿង ព្រោះនឹងសាពួកក្បត់ជាតិវានិយាយអញ្ចឹងហើយភាសាក្បត់ជាតិនឹងយើងគិតមើលភាសាក្បត់ជាតិនឹងវាត្រូវអត់ណាហើយបើសិនណាពួកនឹងក្បត់ជាតិហើយធ្វើម៉េចពួកនឹងវាវាទុកឲ្យពួកនឹងនៅក្រៅបានមិនទេភាសាក្បត់ជាតិធ្ងន់ណាស់ណាភាសាក្បត់ជាតិនឹងទោសអស់ជីវិតណាត្រូវជាប់គុកមួយជីវិតប៉ុន្តែវាចេះតែនិយាយចឹងបានឃើញទេវានិយាយចឹងបាន ចាឥឡូវបើនិយាយយើងតើឯងថាពួកនឹងក្បត់ជាតិក្បត់ជាតិឡើងណាកន្លែងណាដែលថាក្បត់វាក្បត់ជាតិនោះវាក្បត់ជាតិយួនទៅបើក្បត់ជាតិខ្មែរវាអត់ទេវាអត់មានក្បត់ជាតិខ្មែរទេបើវាមិនក្បត់ជាតិខ្មែរហើយមានហៅវាក្បត់ជាតិនិយាយអញ្ចឹងនិយាយភាសាហ្នឹងទៅវាវិញហើយយល់ហើយណាដែលថាថាច់គ្រឿងទៅវងជើងហើយយើងក្រៃក្បត់ជាតិហ្នឹងឲ្យប្រាប់មើលឲ្យប្រាប់អញមើលឬមួយប្រាប់ខ្ញុំមើលនិយាយគួរសមអញ្ចឹងហើយប្រាប់ខ្ញុំមើលពួកនឹងក្បត់ជាតិឡើងណា វាអត់វាជាខ្មែរហើយបើវាក្បត់ខ្មែរបានវាក្បត់ជាតិបើវាមិនក្បត់ខ្មែរមិនហៅក្បត់ជាតិបានអត់ទេជាតិនឹងគឺមនុស្សហ่าមនុស្សហ่าប្រជាជាតិហ่าមានក្បត់ប្រទេសទេឲ្យយល់អញ្ចឹងហ่าភាសាអញ្ចឹងគេហាមឲ្យយើងតាក់ទងហើយយើងទៅជឿវាមិនហាមឲ្យតាក់ទងដែរបាយទេតែឥឡូវអត់មានយើងយើងបងប្អូនគ្នាថាឥឡូវយើងបងប្អូនគ្នាបងប្អូនគ្នា របងយើងមួយនៅក្រៅហើយស្រាប់អ្នកក្រៅមកណាវាថាណែឥឡូវឲ្យនំម្ដុំបើឯងកុំតាក់តួមួយបងឯងតាក់តួបានទេហើយយើងឈប់តាមវាដែរអីយើងឈប់តាក់ទងបងប្អូនយើងទៅតាមវាប្រាប់នឹងដែរឬមួយយ៉ាងម៉េចមិនទេវាវាប្រាប់ខុសកុំជឿតាមវាយួនឯណាដែលមកស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរនោះអឺ រឿងមួយសួរវាទៅអ្នកឯងឆ្លាញ់ឆ្លាញ់ខ្ញុំជាងខ្មែរក្រមឆ្លាញ់ខ្ញុំហ៎បើអ្នកឯងឆ្លាញ់ខ្ញុំមិនក៏យកដីពួកខ្ញុំអស់បើអ្នកឯងឆ្លាញ់ខ្ញុំមិនក៏ចង់មកត្រួតត្រាវត្តខ្ញុំមិនក៏បន្ទុកឲ្យវត្តខ្ញុំនឹងធ្វើធ្វើសាសនាអីនិយាយខ្មែរតាមចិត្តទៅហាសួរវាអញ្ចឹងគេមិនខ្លាចទេវាមិនទៅខ្លាចអីខ្លាចអាណាទៀតសម័យនេះ មានណាគេខ្លាចគ្នាហ៎ក៏អត់ទេ វាមានតែកុំចេះតែសួរអាកន្លែងដូចថាវាខ្លាចគេអញ្ចឹងចេញមកកលាខ្លាចអញ្ចឹងមិនទេកុំកុំប៉ុន្តែបើតែគោមករទេមិនចាំបាច់ខ្ញុំទួងអញ្ចឹងមិនទេវាប្រាប់តទៅបានបានយើងយកតាមហើយបើប្រាប់ខុសទៅធ្វើតាមវាមិនហិចអញ្ចឹងការតែទួងការតែទួងបរទេសដោយពួកយើងនេះពួកយើងគិតថាអាចតែទួងតាមរបៀបមិនក៏បានដែរយួនមិនអាចហាមបានទេ អពេលថាគេហៅហើយយើងប្រាប់គាត់ថាខំធ្វើតាមខំរៀនទៅហើយហើយពួកវាលោកលីថាញ់តាំងមកពីពួកវាវាចេះដើរសម្លុត20ពួកគាត់ហាមឲ្យគាត់តាក់ទងអញ្ចឹងណាខ្ញុំមែនទេបើមិនស្ដាប់តាមវាយើងទៅសុំច្បាប់ធ្វើអីអីវាបកធ្វើអីអ្នកនឹងពិបាកអញ្ចឹងណាយួនយើងដឹងអញ្ចឹងតាតើវាគុំអ្នកណាហើយគឺថា ក្រុមគ្រួសារនឹងចង់ធ្វើអីឬមួយកូនចៅរៀនសូត្រអីវាមិនអោយធ្វើការទេនោះអញ្ចឹងណាវាបំបត្តិវាបំផ្លាញផលប្រយោជន៍យើងវាបំផ្លាញសេដ្ឋកិច្ចយើងធ្វើម៉េចឲ្យយើងទៅអលំទោនយើងបើនេះតកណាយើងមិនអាចគ្រប់គ្រងសេដ្ឋកិច្ចខ្លួនបានទេ យើងថាឥឡូវយើងធ្វើការយើងយើងរៀនមកយើងប្រាថ្នាធ្វើការយើងប្រាថ្នាធ្វើការ បើយើងទៅសុំកន្លែងរដ្ឋមិនបានយើងទៅសុំឯកជនទៅណា បើសុំកន្លែងយួរមិនបានទៅសុំកន្លែងខ្មែរទៅណាតលតលវិធីហ្នឹងអញ្ចឹងបានខ្មែរក្រមនឹងក៏តលតែពង្រឹងសេដ្ឋកិច្ចខ្លួនឯងខ្លះចេះធ្វើមិនដូចថៃគ្រឿងនឹងនាំគ្នាធ្វើអវ៉ាន់ដើរលក់នៅក្នុងផ្សារអញ្ចឹងទៅវាអញ្ចឹងកន្លែងខ្លះពួកវាក្មេងៗយើងនឹងឆ្លាតនិយាយត្រង់ទៅយើងរកវិធីទៅរកវិធីជាការពិតតស៊ូមួយគេខ្ញុំកណាអាត្មាមានប្រាប់ហើយថាវាមិនមិនងាយទេមិនមែនរឿងងាយទេរឿងពិបាកណាស់ រឿងតស៊ូមួយគេនេះវាដូចថាយើងមកខាងក្រៅហ្នឹងមិនមែនមិននឹកឃើញថ្ងៃណាមកថ្ងៃហ្នឹងបានថ្ងៃណាយើងថាយកជីវិតមកបដូរតើបានមកបានហើយព្រោះតែនៅមួយវាមិនបានហ្នឹងចេញមករកផ្លូវតស៊ូមួយវាហ្នឹងបើគ្មានអ្នកក្រៅចេញមកដើម្បីសិក្សារកបួនច្បាប់ទេបងប្អូនយើងធ្វើមិនដឹងធ្វើមិនហ៊ានតស៊ូនឹងវាអញ្ចឹងណាយើងជួយគ្នាប៉ុន្តែយើងខំប្រឹងទៅតាមឲ្យអស់លទ្ធភាពតើតើ ប្រជាពលរដ្ឋយើងហ្នឹងគ្រប់គ្នាទាំងអស់មើល4 10លានអ្នកហ្នឹងនាំគ្នាធ្វើឲ្យស្រោះគ្នាទៅ ថាយួនមិនហ៊ានទេយួនម៉ែអូបើយើងយើងជាការពិតយើងឡើង100 200អ្នក1000 2000 10000ក៏វាបំបាក់យើងបានដែរប៉ុន្តែយើងចេញរាប់លានវាបំបាក់យើងអត់បានទេនោះយល់អញ្ចឹងមិនគេហៅសាមគ្គីជាកម្លាំងនោះមិនសាមគ្គីតែមាត់ទេឲ្យទៅផ្ទះដេកអត់ទេ ធ្វើខំប្រឹងធ្វើឲ្យគិតទៅផ្លូវរៀងរៀងខ្លួនបានយើងមានជ័យជំនះអញ្ចឹងតគឺពិបាកណា មិនមែនរឿងស្រួលទេណាមកបន្តគាត់អឺលោកឆាយរទ្ធីថៃតាំងខ្ញុំយល់ឃើញថានយោបាយពិតនយោបាយពិភពលោក កំពុងប្រមូលពងនាគរៀងរៀងខ្លួនហើយសម្រាប់លក់ សពាវុធដែរអូហ្នឹងវាវារឿងហ្នឹងហើយរឿងគាត់យល់ថាហ្នឹងសំណួរហ្នឹងគាត់យល់ហើយអីដែរនិយាយភាសាជ្រៅជ្រៅណាប្រមូលពងនេះណាអឺទៀតអូខេឥឡូវមួយទៀតតែខ្មែរតែមួយខ្មែរគាត់ថាខ្ញុំតាមស្ដាប់ទៅគាត់ថាត្រឹមត្រូវហើយលោកលោក ត្រូវហើយនឹងណាអង្គណានិយាយហ្មងហើយមួយទៀតថាយួនវា ជាអ្នក អាវយួនវាជាអ្នកបំភ្លៃការពិតនិងប្រវត្តិសាស្ត្រខ្មែរអានឹងយើងធ្លាប់បានបញ្យល់ហើយហើយមួយទៀតគឺថាសម័យសម័យព្រះគ្មានទេមន្ត្រីសង្ឃដល់សម័យយួនកុម្មុយនីបង្កើតមន្ត្រីសង្ឃព្រឹតទេបាទទៅទៀតអានោះអាចចឹងហើយត្រូវហើយអឺនៅខ្មែរតែមួយហ្នឹងគាត់ថាអ្នក នៅក្រៅនេះហើយដែលជាអ្នកជួយដល់ខ្មែរពិតខ្មែរក្រមយ៉ាងពិតប្រកបអញ្ចឹងអ្នកនៅក្រៅហ្នឹងគឺតាមពិតអ្នកនៅក្រៅហ្នឹងវានិយាយរួមទៅបើឲ្យយើងទៅជួយអ្នកនៅក្នុងស្រុកហ្នឹងជួយកាន់ដើមកាន់លំពេងយើងអត់ធ្វើកើតទេតែបើឲ្យយើងជួយកាន់ក្នុងផ្លូវច្បាប់ហើយបញ្យល់អំពីរបស់មនុស្សនៅក្នុងស្រុកឲ្យក្នុងស្រុកយល់ ហើយក្នុងស្រុកជាអ្នកកាន់ច្បាប់ហ្នឹងយកទៅដើរធ្វើចលនាអាហ្នឹងបានអាហ្នឹងជាចំណុចទីនេះអានេះគាត់និយាយនៅក្នុងពេលដែលយើងវិភាគពីរឿងថាអ្នកនៅខាងក្រៅមិនមែនក្បត់ជាតិទេនោះហ្នឹងហើយគាត់គ្រប់គ្រងគាត់គ្រប់គ្រងថាយើងនៅខាងក្រៅហ្នឹងជាអ្នកជួយពួកគាត់ដោយពិតប្រាកដចឹងណាជួយជាតិណាតើជួយដល់ជាតិខ្មែរក្រមពិតប្រាកដបំពីយើង ជួយនឹងគាត់មើលឃើញគាត់មើលឃើញពិតប្រាកដ ថាយើងជួយឲ្យពួកគាត់នឹងជួយពង្រឹងស្មារតីជួយបង្ហាញផ្លូវគាត់អញ្ចឹងណាជាងជួយនាំព័ត៌មានអីចឹងនឹងយើងយើងប្រៀបបានដូចគាត់សរសើរទេ បាទត្រឹមត្រូវយើងប្រៀបបានដូចជាចង្គៀងអញ្ចឹងហើយនៅក្នុងកម្ពុជាក្រោមហ្នឹងប្រៀបបានដូចជាកន្លែងទីតាំងមួយដែលអត់មានចង្គៀងអត់មានពន្លឺអញ្ចឹងហើយយើងជួយដិតបទីពន្លឺឲ្យពួកគាត់ហ្នឹងភ្លឺឡើងសម្រាប់ឲ្យគាត់មានបញ្ញាញាណមានក្តីអឺចំណេះដឹងកើតឡើងដោយខ្លួនឯងហើយការតស៊ូវាចេញមកអំពីការជ្រះថ្លាយល់ដឹងហើយមានពន្លឺហ្នឹងឯងតែគ្មានពន្លឺ យើងឃើញពណ៌សប្ថ្ងៃហ្នឹងវាអាស្រ័យមានពន្លឺចាំងមកដែរបានភ្នែកយើងហ្នឹងមើលឃើញភ្នែកយើងកាលណាចង់មើលឃើញពណ៌ខៀវក្រហមឬក៏ស្វាយសអីនោះបានវាអាស្រ័យមានពន្លឺកាលណាមានពន្លឺហ្នឹងហើយដែលជាប្រទីបមួយចាំងឃើញពណ៌ទាំងឡាយហ្នឹងអញ្ចឹងទេបទបទយួនបើសិនតែគ្មានពន្លឺទេយើងមើលអត់ឃើញចំណុចអាក្រក់របស់យួនដែលកំពុងស្ថិតនៅក្នុង ដួងវិញ្ញាណដួងចិត្តរបស់យួនគ្រប់គ្រប់គ្នានឹងឃើញទេកាលណាយើងមានពលឺនឹងគ្រប់គ្រាន់បានយើងចេះអត្តផលនឹងទៅមើលឃើញចាំងយ៉ាងដូចគេហៅថា X-ray អញ្ចឹងមើលឃើញនៅចំណុចអ្វីមួយដែលជាចំណុចក្រក្រក់ខ្មៅងឹតរបស់យួនអាហ្នឹងអាហ្នឹងកាលណាខ្មែរក្រមមើលឃើញអាហ្នឹងខ្មែរក្រមមានអាពលឺហ្នឹងគឺថាយើងអាចវាយកម្ចាត់នេះនៅនៅសត្រូវបានហើយអូបងបងបាយចេះ បងប្រធានដាច់ឯងមើលបងមកជួយអានមើលមានខមមិនអីផ្សេងទៀតទេអត់មានទេមានតែក្រោយគាត់គាត់ទៅចូលរួមដូចថាឯកភាពជាមួយនេះហ្នឹងខ្មែរតែមួយ យួនវាស្រឡាញ់តែទឹកដីខ្មែរនិងរបស់ទ្រព្យសម្បត្តិខ្មែរទេ ដល់ខ្មែរវិញ ពួតគ្នាព្រួតដៃគ្នា វាសម្រាប់ខ្មែរផុតពូជទៅតើអឺវាថាអញ្ចឹងក៏បានយើងមានមនុស្សមួយចំនួនមនុស្សមួយចំនួនគាត់ចូលធ្វើការជាមួយគេចឹងទេហើយយើងចង់ផ្ដាំផ្ញើទៅពួកគាត់ហ្នឹងកុំអោយចូលរួមជាមួយคลิปគេទៀតនិយាយហ្នឹងវានាំតែ ខាតកិត្តិយសហើយនាំអោយតែខ្មែរនឹងស្អប់ទេចឹងត្រូវហើយវាគ្មានទេ បើគេហៅចូលថាខ្ញុំមិនចូលទេខ្ញុំមិននិយាយទេខ្ញុំនិយាយទៅគេស្អប់គេខឹងខ្ញុំណាស់ណែឯងនិយាយអីនិយាយទៅណែឯងយួននឹងនិយាយអីនិយាយទៅកុំអោយខ្ញុំខ្មែរទៅនិយាយអញ្ចឹងខ្ញុំមើលឃើញថាគេនោះក៏មិនមែនជាមនុស្សអាក្រក់អីដែរគេក៏គេស្រឡាញ់ជាតិតាហើយលោកខំប្រឹងឆ្នៃ ខ្លួនគោរពច្បាប់ម្លាប់អីទៅវិញទៅធ្វើឲ្យស្រួលឲ្យខ្មែរក្រមទៅ កុំទៅថាអីស្រួលអីឥឡូវស្រួលជាងពីដើមអីស្រួលជាងពីដើមស្អីអស់ដីធ្វើលីងហើយនាំគ្នាទៅធ្វើការរោងចក្រឲ្យស្រួលជាងពីដើមចេះតែថាថាឲ្យតខុសអញ្ចឹងឲ្យទៅថាដែរហើយហើយសិនមនុស្សចាស់ទៀតណានិយាយតែផ្ដេសតែផ្ដាស់មើលទៅបងខ្ញុំកណាមិនច្រើនហ្មងទេខ្លះប្អូនផងហើយ អត់មានដឹងរឿងអីទេដឹងរឿងដែរមើលរឿងអស់អញ្ចឹងប៉ុន្តែគាត់មិនបានចេញមកតាមជ័យដែនបន្តស៊ូនៅកម្ពុជាអីមកជ័យដែនហើយមិនបានដឹងរឿងច្បាស់លាស់ម្ល៉េះហើយគាត់រំលឹកប្រាប់គាត់អញ្ចឹងទេបើគេហៅឲ្យទៅនិយាយបន្ទោសខ្មែរគ្នាឯងអញ្ចឹងឲ្យចិត្តទំនំគ្នាបន្ទោសអញ្ចឹងដែរវីវហើយថ្ងៃក្រោយគាត់ធ្វើអញ្ចឹងទៀតជាពិសេសលោកសង្ឃនឹងហ្មងលោកសង្ឃនឹងកណានិយាយដែលដែលឆានបាយខ្មែរក្រមឲ្យទៅបន្ទោសខ្មែរក្រមនឹងរកកន្លែងអត់បាយឡើយហើយ ហ្នឹងហើយព្រោះខ្ញុំខ្ញុំកណ្ដាចង់ថែមតិចថាក្រន់តែបាយពីរពេលយើងមិនគួរណា ជ្រើសរើសនៅកិច្ចការងារមួយចំនួន ដែលធ្វើឲ្យខ្មែរគ្នាឯងឈឺចាប់ទេណែហើយយើងត្រូវតែមាន វាសនានឹងគិតគូរពិចារណាឡើងវិញថាទ្របសម្បត្តិវាជាទ្របក្រៅខ្លួនទេរស់នៅក្រន់តែមួយពេលដែលយើងត្រូវការចិញ្ចឹមជីវិតរាងកាយនឹងឲ្យរស់រានមានជីវិតទេ តែកិត្តិយសទេតើ ឈ្មោះសំលេងទេតើអានាមធរទាំងឡាយដែល ជាភាពស្អាតស្អាតស្អំនោះទេតើសម្រាប់ឲ្យយើងនឹងគង់វងនៅបានយូរហើយនៅជាជាជានិរន្តរ៍អញ្ចឹងទេយើងត្រូវមើលពិចារណាកែប្រែឡើងវិញចាត់បងប្អូនមួយចំនួនដែលទៅស្វែងរកការងារដែលជាជំនួយគោលជាមួយមនុស្សដែលគេតម្រូវឲ្យយើងនិយាយយើងកុំធ្វើតាមគេព្រោះយើងគ្រាន់តែជីវិតរស់នៅសាមញ្ញមួយយើងមិនគួរណាទៅជ្រើសរើសនៅ ចំណុចដែលអាក្រក់សម្រាប់អ្នកដតីគេមិនអាចទទួលយកបានអាហ្នឹងយើងគួរតែកែប្រែអាហ្នឹងចំណុចដែលខ្ញុំចង់បានហ្នឹងគឺសូមឲ្យអស់លោកនិងប្រសង់បដិជគុណគ្រប់អង្គហ្នឹងទាំងឡាយហ្នឹងគួរកែប្រែនៅ ចំណុចអស់ទាំងហ្នឹងផងឲ្យវាស្របទៅតាមប្រពុតធរព្រះអង្គដនសំដែងជាងមកថាសេចក្តីល្អហ្នឹងជាពន្លឺនាំឲ្យយើងទៅកាន់សុគតិភពណាកាលណាយើងទទួលនៅ វានឹងនឹងនឹងនាំកម្មទៅជំរួយអូខេអឺឥឡូវសូមអានបានប៉ុណ្ណឹងបានហើយសូមអានតាប្រមាថពីរទៀតដើម្បីឲ្យគាត់យល់ឲ្យគាត់សប្បាយចិត្តតិចថា ខ្មែរតែមួយខ្មែរតែយកជាធំថាកណាខ្មែរក្រមយើងមិនឈួតស្ដាប់មនុស្សមួយ ចំនួនត្រពងជាតិដតីនោះទេព្រះអង្គហើយមួយទៀតខ្មែរតែមួយគឺថា ត្រឹមត្រូវណាស់បង ដែលស្រឡាញ់ខ្មែរជួយខ្មែរមានតែខ្មែរគ្នាឯងយើងទេទៅអាចជួយសង្គ្រោះគ្នាបានហើយខ្មែរតែមួយគឺថាយួនស្រឡាញ់តែទឹកទឹកដីខ្មែរនិងរកទ្រព្យសម្បត្តិខ្មែរទេដល់ខ្មែរវិញ ពួកអាពួកវាត្រូវព្រួតដៃគ្នាសម្រាប់ខ្មែរឲ្យអស់ឲ្យផុតពូជ ហើយខ្មែរតែមួយក៏ថាអ្នកនៅខាងក្រៅនោះហើយជួយដោយកូនខ្មែរមានក្តីសង្ឃឹមរឹងមាំបានអូខេអរគុណណាហើយប៉ុណ្ណឹងចុះសូមអរគុណដល់វាគ្មិនយើងទាំងពីរអ្នកទាំងហ្នឹងហើយបានចូលរួមបកស្រាយនេះយើង ជិត1ម៉ោងជិត2ម៉ោងហើយ1ម៉ោង50នាទីហើយសូមប្រកាសជាទូទៅថាបើសិនជាខ្ញុំចង់ជួយ support សូមមេត្តាចុចចុចអាស្តានៅហាចិត្ត ចុចផ្កាយនេះនឹងជួយឧបត្ថម្ភដល់ page ហើយមួយទៀតចុច subscribe នេះក៏បានលុយដែរហើយ page យើង នឹង បានទទួលការឧបត្ថម្ភពីប្រិយមិត្តរបស់យើងដែលមើលឃើញថាប្រហែលថ្ងៃនេះឃើញថាឡើងខ្លាំងដោយសារតែព័ត៌មានដែលយើង បានផ្សាយទៅឃើញថាគាត់ចាប់អារម្មណ៍ច្រើនទៅការចែករំលែកនៅចំណេះដឹងចំពោះគុណចាស់វិរិយធម្មោហើយនឹងបងតឹងនឹងបានវាយប្រហែលថ្ងៃនេះគឺថាវាយចំគោលដៅច្រើន ទៅហើយគុណចាស់ហើយញាតិញោមពិតបរិស័ទបានចូលមើលគឺថាខាងប្រទេសវៀតណាមហ្នឹងអឺឡើងដល់ប្រមាណភាគរយឥឡូវសំមើតិចថាខាងឡើងដល់ប្រមាណ17 m 21 m 17ដល់ 21m អាហ្នឹងចំណែករិចវាឡើងណា ហើយប្រជាពលរដ្ឋដែលឡើងមើលចូលមើលច្រើននៅខាងលេខ1គឺនៅខាងស្រុកខ្មែរហើយនៅទី2ខាងកម្ពុជា ខាងខាងវៀតណាមយើងហ្នឹងខាងកម្ពុជាក្រមយើងកម្ពុជាក្រមកម្ពុជាក្រមខាងខាងវៀតណាមហើយខាងកម្ពុជាក្រមហើយលេខ1គឺកម្ពុជាលេខ2គឺទីក្រុងស៊ីដនីទី3ទីក្រុងព្រៃនគរទី4គឺសៀមរាបទី5ខេត្តត្រវិញ នៅ ខាងខេត្តកັບត្រវិញនឹងចូលមើលខេត្តប្រសិទ្ធពាំងនៅប្រសិទ្ធពាំងហ្នឹងខេត្តប្រសិទ្ធពាំងហើយចំណែកដែលប្រទេសដែលលេខ1គឺអឺដែលលេខ1នេះគឺកម្ពុជា60 60ខាងទៀតខាងជាប់ទៀតហើយជាប់អ៊ីនធឺណិតអ៊ីនធឺណិតមួយរយៈនេះធ្វើទុកដោយគុណសម្បត្តិ ប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺថាពេលខ្លះហ្នឹងវាធាតុអាកាស ប្រែប្រួលទៅប្រទេសអូស្ត្រាលីហ្នឹងចាប់ដើមចូលដល់រដូវផាត់ពីរដូវល្ងាទៅហើយនៅសល់តែពីអាទិត្យទៀតទេ យើងចាក់ចេញពីរដូវរងាហើយហើយចូលទៅកាន់រដូវផ្ការីករដូវរំហើយរបៅរំហើយ អឺយើងអាចឆ្លងផុតពីជំងឺ Covid ហ្នឹងបានប្រសើរជាងជាពិសេសជំងឺផ្ដាសាយហ្នឹងនៅប្រទេសអូស្ត្រាលីហ្នឹងក្រោយពីពេលស្ថិតនៅក្នុងរដូវរងាហ្នឹងគឺថា ប្រជាពលរដ្ឋហ្នឹងមានការឈឺស្កាត់ច្រើន មានការកើតរោគផ្ដាសាយហ្នឹងច្រើន ហើយជំងឺដែលធ្វើឲ្យប្រជាជននៅអូស្ត្រាលីហ្នឹងស្លាប់ក៏ច្រើនដែរមិនមិនមិន ហើយអរគុណច្រើនឡាប៉ុណ្ណឹងចាស់សូមជួយឧបត្ថម្ភចែកស្តាហើយនឹងដូចបានប្រប្រាប់មិញហ្នឹងហើយការចាប់អារម្មណ៍របស់យើងនៅ ខាងដែនដីកម្ពុជាក្រមគឺថាឡើងខ្លាំងប្រហែលថ្ងៃហ្នឹងយើងបង្ហោះយើងបាញ់ចំទិសដៅច្រើនអរគុណដល់វាគ្មិនយើងតាពីអ្នកដែលបានចូលរួមធ្វើសកម្មភាពដើម្បីចែករំលែកនៅចំណេះដឹងដល់ពួកគាត់ដោយ សង្ឃឹមថាពួកគាត់នឹងបានទទួលនៅចំណេះដឹងពីក្រុមរបស់យើងហើយបានសម្រេចជោគជ័យជាពិសេសគឺ យុវជនយល់ឲ្យបានទទួលនៅចំណេះដឹងដើម្បីពង្រឹងស្មារតីពួកគាត់ឲ្យបានជោគជ័យក្នុងអនាគតដល់ខាងមុខយ៉ាងខ្លីនេះចឹងសូមអរគុណច្រើនសូមថ្វាយបង្គំលាដល់អរគុណចាស់ហើយនឹងសូមចម្រើនពរដល់ប្រិយមិត្តទាំងអស់ប៉ុណ្ណឹងចាស់សូមប្រាថ្នាយ៉ាងណាបានដូចសេចក្តីប្រាថ្នាណាសូមថ្វាយបង្គំលាសូមចម្រើនពរលាបាយបាយការផ្សាយរបស់ទូរទស្សន៍ KK CCTV ធ្វើពីការពិភាក្សាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ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 សូមថ្វាយបង្គំលាសូមចម្រើនពរលាកាំងហើយបងព្រះអង្គកាំងហើយប៉ណ្ណឹងបានហើយអញ្ចឹងអរគុណច្រើនថ្វាយបង្គំ